អូខេជម្រាបសួរបងប្អូនជនជាតិខ្មែរនៅក្នុងនៅក្រៅប្រទេសជាទីគោរពនិងជាទីនឹករលឹកបាទវាមកជួបគ្នាចាថ្មីក្នុងកម្មវិធីផ្សាយរបស់ទូទាស់មនសិការនៅថ្ងៃនេះផងដែរហើយថ្ងៃនេះសូមអធិស្ឋានដោយសារយើងអាចបានប្រើប្រាស់កុំព្យូទ័រហើយយើងប្រើ live ទូរស័ព្ទទូរស័ព្ទសូមអធិស្ឋានពីបងប្អូនជនជាតិផងដែរហើយសង្ឃឹមថាបងប្អូននឹងជួយចែករំលែកការផ្សាយរបស់យើងក៏ដូចជាការ live ផ្ទាល់របស់យើងនៅថ្ងៃនេះទៅកាន់បងប្អូនជនជាតិខ្មែរយើងដែល កំពុងតែតាមដានក៏ដូចជាតាមដាននៅពេលក្រោយផងដែរបាទហើយសូមជម្រាបសួរពីចម្ងាយទៅដល់បងប្អូនដែលទៅតែកំពុងតែចូលរឿងបាន30នាក់ចឹងហើយលោកម៉ៅបុលបាទបាទបាទហើយតិចតិចខ្ញុំនឹងអានឈ្មោះបងប្អូនក៏ដូចជាអឺ comment នៃការចូលរួមរបស់បងប្អូននៅថ្ងៃនេះផងដែរបាទលោកម៉ៅបុលបាទស្វាគមន៍បងប្អូនជនជាតិរបស់យើងដែរបាទសូមក្រាបថ្វាយបង្គំថេរាថេរៈគ្រប់ព្រះអង្គនិងជម្រាបសួរពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេស ថ្ងៃនេះដែរយើងមានវត្តមានការឡាយជាមួយលោកឈុនវៀនដោយសារយើងបាត់មុខយូរថ្ងៃបងប្អូនដោយសារជាប់រវល់អឺបនទៀនផងហើយការងារផ្សេងផ្សេងពាក់ព័ន្ធនឹងបញ្ហានេះអញ្ចឹងថ្ងៃនេះយើងឡើងមកជួបបងប្អូននៅក្នុង កម្មវិធីទូទាស់អឺមនសិការបាទបាទចឹងបងប្អូនជនជាតិខ្មែរជួយឡាយជួយ share ហើយយើងនឹងផ្ដល់ព័ត៌មានទៅវិញទៅមកហើយជជែកគ្នាពីបញ្ហាសង្គមនៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាបោះឆ្នោតនៅពេលខាងមុខហើយបញ្ហាសិទ្ធិមនុស្សហើយបញ្ហាលោកហ៊ុនសែនដែលមកនៅទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី12ខែ5នៅខាងមុខអញ្ចឹងបងប្អូនជនជាតិខ្មែរចូលរួមតាមដាន share និង like ឲ្យបានច្រើនដើម្បីផ្ដល់ព័ត៌មានទាំងនេះទៅដល់បងប្អូនផ្សេងផ្សេងទៀតដែលគាត់មិនបានចូលណាបាទបាទអរគុណអឺសូម សួរបងប្អូនបន្តិចថាតើការផ្សាយក៏ដូចជាការ live ផ្ទាល់របស់ខ្ញុំនៅថ្ងៃនេះជាមួយលោកម៉ៅបុលនឹងតើរូបភាព ច្បាស់ទេហើយសំឡេង ច្បាស់ទេសូមជួយខមមិនបន្តិចបងបាទជួយជួយប្រាប់បន្តិចមកដើម្បីយើង ធ្វើការជជែកគ្នាក៏ដូចជាការចូលរួមរបស់បងប្អូនឲ្យបានដំណើរការទៅរលូនកុំឲ្យមាន ការថារអាក់រអួលនៅកន្លែងណាមួយដែលអាចធ្វើឲ្យបងប្អូនស្ដាប់មិនបាន ឬក៏បងប្អូនអាចមើលរូបភាពមិនច្បាស់អីជាដើមណា អញ្ចឹងសូមជួយខមមិនម្នាក់មួយបាទអញ្ចឹងតិចតិចខ្ញុំនឹងអានឈ្មោះបងប្អូនបណ្ដាបណ្ដាថាតើអាចសម្លេងហើយរូបភាព ច្បាស់ល្អទេបាទអរគុណច្រើនបាទអឺខ្ញុំអានឈ្មោះបងប្អូនដែលកំពុងតែចូលរួមនៅថ្ងៃនេះឥឡូវខ្ញុំចាប់ផ្ដើមពីបងប្អូនដែលមានឈ្មោះដូចជាបាទច្រើនមែនបានបាទឈ្មោះ សុភីសូមជម្រាបសួរស្រីនាងក៏សូមជម្រាបសួរម៉ាម៉ាយ៉ាន់ភេងបាទសូមជម្រាបសួររំដួលយឹមសូមជម្រាបសួរគង់វិបុតក៏សូមជម្រាបសួរគ្រីស្គ្រីស្ទីណាពលបាទសូមស្វាគមន៍ហើយសូមជម្រាបសួរសមុលវាងសូមជម្រាបសួរនូស្រីក៏សូមជម្រាបសួរផងដែរសាឡាសងក៏សូមជម្រាបធៀភួងបាទសូមជម្រាបសួរអ៊ូផូលីក៏សូមជម្រាបសួរសុកក្លេងបូកាសសូមជម្រាបសួរផងដែរបាទលុយកុល យ៉ាងយ៉ាងនេះបាទសូមជម្រាបសួរហើយកងកងពើដុល្លារសូមជម្រាបសួរបូរ៉ាមីប៉ៅសូមជម្រាបសួរបាទហើយធូចន្ទធូចន្ទធូក៏សូមជម្រាបសួរសុភីសូមជម្រាបសួរផងដែរសុខខាយក៏សូមជម្រាបសួរខាន់គុណសូមជម្រាបសួរមុំច័ន្ទឡុងក៏សូមជម្រាបសួរផងដែរបាទហើយមានបុផានីបុផានីខេមក៏សូមជម្រាបសួរ វណ្ណាដូវណ្ណបាទសូមជម្រាបសួរបាទហើយសូមស្វាគមន៍មកកាន់ការផ្សាយការពិតក៏សូមជម្រាបសួរសូគឹមហៀងសូមជម្រាបសួរបាទសួស្តីអ្នកទាំងអស់គ្នាសូមបាទសួស្តីបាទបាទបងឆាងក៏សូមជម្រាបសួរបូរីពៅសូមស្វាគមន៍ហើយសូមជម្រាបសួរអឺលោកពូរីឆាត់ម៉ៅក៏សូមជម្រាបសួរពីចម្ងាយផងដែរបាទទៀតផងចេះអរគុណបាទសូគឹមហៀងបាទឮហើយច្បាស់បាទអរគុណមែនទែន កាកាណាម៉ៅបាទសូមជម្រាបសួរបាទបាទសូមស្វាគមន៍ហើយបុតបុនក៏សូមស្វាគមន៍ហើយសូមជម្រាបសួរផងដែរបាទបុនរិទ្ធគុលបាទសូមជម្រាបសួររូឌីក៏សូមស្វាគមន៍កងវិបុតអឺកងវិបុតបាទសូមជម្រាបសួរផងដែរជាភាសាសូមជម្រាបសួរច្បាស់ល្អឬអាណានីបាទសូមជម្រាបសួរអរគុណមែនច្បាស់គ្មានបញ្ហាអូខេអរគុណបាទអរគុណមែនទេ នួនម៉ាប់ក៏សូមស្វាគមន៍ហើយសូមជម្រាបសួរសុភីបាទសូមជម្រាបសួរអមលីសបាត់ដំបង បាទអ្នកខាងកូរ៉េក៏សូមជម្រាបសួរផងដែរបាទគៀតអ្នកក៏សូមស្វាគមន៍បាទអឺអឺឈ្មោះអឺឈូវីទេពបាទសូមជម្រាបសួរហើយសូមស្វាគមន៍ផងដែរហើយសូមជម្រាបសួរបងប្អូនដែលកំពុងតែតាមដាននៅលោកបងពូក៏ដូចជាបងប្រុសពៅកែវបងកែវបាទសូមមលីសបាត់ដំបងសូមជម្រាបសួរហើយសូមស្វាគមន៍ហើយសូមលើកដៃ ស្វាគមន៍ម្ដងទៀតទៅកាន់បងប្អូនដែលកំពុងតាមដានការផ្សាយផ្ទាល់នៅថ្ងៃនេះផងដែរហើយយើងនឹងធ្វើកិច្ចពិភាក្សាគ្នាជាមួយលោកម៉ៅបុលដែលជាក្រុមចាស់ងាររបស់ទូទាំរាជការនៅថ្ងៃនេះពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែវិវត្តទៅមុខជាបន្តបន្ទាប់ហើយក៏ក៏គណៈដែលការបោះឆ្នោតឃុំសង្កាត់ក៏ខិតជិតនឹងចូលដល់ដែរលោកម៉ៅបុលហើយក្នុងនោះផងដែរបើតាមព័ត៌មានក៏ដូចជាតាម ការចុះផ្សាយព័ត៌មានប្រងព្រឹត្តនៅក្នុងប្រទេសកម្ពុជាក៏ដូចជាព័ត៌មានអន្តរជាតិហើយសូមស្វាគមន៍ដល់ខ្មែរអង្គរជនជាតិភាគតិចផងដែរបាទហើយយើងនឹងគឺកិច្ចពិភាក្សាគ្នាហើយបងស្រីលុនសិនសួស្តីបងហើយនឹងសង្ឃឹមថាជួបគ្នានៅកណិតតិខិតនៅថ្ងៃទី7បងស្រីលុនសិនបាទអរគុណច្រើនឋានក៏សូមស្វាគមន៍ហើយសូមជម្រាបសួរផងដែរបាទចឹងថ្ងៃនេះគឺលោកម៉ៅបុលនឹងយើងនឹងជជែកគ្នាអំពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជាក៏ដូចជា ពាក់ព័ន្ធនឹងការប្រតិកម្មទៅនឹងអ្វីដែលលោកហ៊ុនសែនលើកឡើងហើយតើការលើកឡើងរបស់លោកហ៊ុនសែននឹងអាចចំណេញទៅដល់គណៈបកប្រជាជនឬក៏អាចនឹងធ្វើឲ្យគណៈបកប្រជាជនកាន់តែបាត់បង់នូវជាប្រយោជន៍ពិសេសគឺការគ្រប់គ្រងពីបងប្អូនជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ដែលប្រកបស្រេកឃ្លាននៅយុទ្ធធរស្រេកខ្លួននៅលទ្ធិប្រជាធិបតេយ្យផងដែរបាទចឹងលោកម៉ៅបងបាទសូមអញ្ជើញថាតើស្ថានភាព នៅក្នុងប្រទេសកម្ពុជា នយោបាយយើងឃើញហើយនយោបាយរបស់នយោបាយចុងក្រោយនេះយើងឃើញថាមានការ អឺគេហៅថាធ្វើសកម្មភាពពីគណៈបកនយោបាយផ្សេងផ្សេងឃើញថាគណៈបកភ្លើងទៀននោះកំពុងតែធ្វើសកម្មភាពខ្លាំងដែរហើយគណៈបកជននោះក៏កំពុងតែសម្រុបហើយស្វាគមន៍លោកនាងសខុនផងដែរបាទសូមជម្រាបសួរបាទនាងសខុនបាទបាទនាងសខុនជួបគ្នានៅថ្ងៃ10អឺស្អីថ្ងៃទី10ថ្ងៃទី10បាទបាទហើយបាទអរគុណ ហើយសង្ឃឹមថាលោកម៉ៅបុលក៏ជាអ្នកតាមដាននយោបាយហើយក៏ជាអ្នកនយោបាយរបស់គណៈបកសង្គ្រោះជាតិផងដែរដែលគាត់កំពុងតែ មានញឹកក្នុងការតាមយកចិត្តទុកដាក់ជួយទៅដល់ពលរដ្ឋខ្មែរដែលរងគ្រោះហើយពិសេសគឺអ្នកស្នេហាជាតិនៅជុំវិញប្រទេសកម្ពុជាផងដែរតើតើស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាពិសេសគឺការរៀបចំការបោះឆ្នោតនៅពេលខាងមុខនឹងតើនឹងអាចមាន ដំណើរការទៅរលូនឬក៏មានឧបសគ្គអីច្រើនឬក៏អាចយើងនិយាយមួយទៀតថា អាចនឹងមានបញ្ហាដោយសារតែ ពាក់ព័ន្ធនឹងការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការចូលរួមរបស់ប្រជាពលរដ្ឋនិងគណៈបកនយោបាយនៅក្នុងប្រទេសកម្ពុជាដែលធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាទេបាទលោកបើបាទបាទសូមអរគុណលោកជំរាបហើយសូមអរគុណបងប្អូនជនជាតិខ្មែរដែលតាមដានបាទស្វាគមន៍បាទព្រោះបងប្អូននៅពេលនេះគាត់តាមដានព័ត៌មានខ្លាំងជាងពួកយើង ដែលអ្នកនយោបាយហើយអ្នកដែល live show ផងបងលោកជនវិទ្យបាទ អញ្ចឹងយើងសូមបញ្ជាក់ថាបងប្អូនជនជាតិខ្មែរនៅក្នុងប្រទេសកម្ពុជាយើងមើលទស្សនវិជ្ជា3ពាក់ព័ន្ធនឹងការបោះឆ្នោតរបស់លោកហ៊ុនសែនហើយគាត់តែងតែលើកឡើងថាប្រទេសកម្ពុជា ជាប្រទេសសន្តិភាពជាប្រទេស គ្មានសង្គ្រាមណាបាទគ្មានសង្គ្រាមមែនប៉ុន្តែគ្មានការបាញ់បោះមែនប៉ុន្តែបងប្អូនគិតមើលទៅឥឡូវមកដល់ពេលនេះអ្នកនយោបាយ តាំងពីគណៈបកសង្គ្រោះជាតិរហូតមកដល់គណៈបកភ្លើងទៀនក៏នៅតែចាប់ប្រជាពលរដ្ឋដាក់គុកដែរហើយឥឡូវថ្មីថ្មីនេះគំរាមកំហែងអឺប្រជាពលរដ្ឋខ្លួនឯងដូចជាលោកស្រីសាថាណាបាទគំរាមកំហែងតាមចាប់ធ្វើបាបធ្វើទុកបុកម្នេញហើយមួយទៀតគណៈបកនយោបាយគឺសៀមភ្លុកដែលប្រធានគណៈបកបេះដូងជាតិបេះដូងជាតិត្រូវគេចេញនៃការតាមចាប់ខ្លួនណាបងប្អូនចឹងហើយតើ តើយើងមើលតើការនយោបាយនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងនយោបាយនៅក្នុងប្រទេសកម្ពុជាដែលលោកហ៊ុនសែនតែងតែលើកហើយឥឡូវនេះដើរចុះតាមមូលដ្ឋានមុនបោះឆ្នោតណាអញ្ចឹងរាល់ការបោះឆ្នោតទាំងអស់ហ៊ុនសែនតែងតែចុះនៅ តាមមូលដ្ឋានមុនពេលដែលឃោសនា ហើយគាត់និយាយយុទ្ធសាស្ត្រគេគេនិយាយថា គេមិនមែនចុះមកឃោសនាទេអញ្ចឹងយើងដឹងហើយបងប្អូនប្រជាពលរដ្ឋខ្មែរហ៊ុនសែនឃោសនាមុននឹងបោះឆ្នោត5ឆ្នាំជាប់រហូត ជាប់រហូតឃោសនារហូតឥឡូវនៅពេលហ្នឹងគាត់ហ៊ុនសែនចុះឃោសនាដែរចុះឃោសនារកសម្លេងឆ្នោតភាសានិយាយកាលពីម្សិលមិញពាក់ព័ន្ធលោកហ៊ុនសែនទៅនិយាយរឿងថាបើ សិនជាគណៈបកប្រជាជនឈ្នះឆ្នោតអញ្ចឹងរាល់ថ្ងៃនេះគាត់អត់ឈ្នះឆ្នោតទេឬមួយយ៉ាងម៉េចលោកឈុនវៀតប្លន់ប្លន់អូអញ្ចឹងគាត់ប្លន់អំណាចគេទេអញ្ចឹងហើយគាត់ថាបើសិនគណៈបកប្រជាជនឈ្នះឆ្នោតប្រជាពលរដ្ឋនឹងបានសុខដុមរមនាណាបាទ អញ្ចឹងរាល់ថ្ងៃពលរដ្ឋឲ្យមានសុខដុមរមនាទេអញ្ចឹងគាត់ហ៊ុនសែននិយាយត្រូវណាត្រូវយ៉ាងម៉េចឥឡូវគាត់តាមចាប់អឺប្រជាពលរដ្ឋខ្លួនឯងពិសេសគណៈបកនយោបាយណាដែលមានកម្លាំងស្មើគណៈបកប្រជាជនណាហ៊ុនសែនតាមធ្វើទុកបុកម្នេញដោយគណៈបកភ្លឹងទៀនអញ្ចឹងអញ្ចឹងនៅតាមមូលដ្ឋានទាំងអស់ក្រុមហ៊ុនសែនហើយគេនិយាយដូចជាយុទ្ធសាស្ត្រដូចចាស់ចាស់បានលើកឡើងថាយួនខាងត្បូងនិងយួនខាងជើងណា តែងតែយួនខាងជើងមកធ្វើបាបយួនប្រជាពលរដ្ឋខ្មែរយើងតែយួនខាងត្បូងគេធ្វើល្អមក គេបេះប្រទេសមួយគេចងលុយទុកឲ្យដើម្បីថាដូចសខេងហ៊ុនសែនចឹងហ៊ុនសែននិយាយផ្សេងសខេងនិយាយផ្សឹងចឹងបងប្អូនជនជាតិខ្មែរឥឡូវយើងមើលខុសគ្នាឆ្ងាយមែនតើខុសឆ្ងាយយ៉ាងម៉េចនិយាយរបស់ហ៊ុនសែននិយាយថាមិនធ្វើអីប្រជាពលរដ្ឋខ្មែរទេឲ្យគណៈបកនយោបាយមានសិទ្ធិសេរីភាពធ្វើនយោបាយតាមតាមតាមចង់ណាបាទ ង់ជួបជុំសកម្មជនចង់លើកស្លាកគណៈបកប្រជាជន ធ្វើបានគណៈបកផ្សេងក៏ធ្វើបាន តែវាផ្ទុយវាផ្ទុយដែលលោកហ៊ុនសែននិយាយបងប្អូនជនជាតិខ្មែរដែលហ៊ុនសែននិយាយថាអញ្ចឹងប៉ុន្តែ ការអនុវត្តផ្សេងការអនុវត្តផ្សេងឥឡូវយើងមើលដល់ហ៊ុនសែនថាប្រទេសកម្ពុជាមានសន្តិភាព មានសុខដុមរមនាហើយប៉ុន្តែ នៅមានជនភៀសខ្លួននយោបាយ ប៉ុន្តែនៅមានអ្នករត់ចោលប្រទេសកម្ពុជារត់ចោលសន្តិភាពរត់ចោលសន្តិភាពក្រុមហ៊ុនសែនទេតែ អ្នកផ្សេងជាប្រវត្តិផ្សេងរត់មកជ្រកកោននៅប្រទេសថៃ ដោយពួកយើងខ្ញុំហ្នឹងទៅមកដល់សហរដ្ឋអាមេរិក2ខែជាងបងប្អូនអញ្ចឹងប្រទេសសុខដុមរមនាប្រទេសមានសន្តិភាពរបស់ហ៊ុនសែនពួកយើងខ្ញុំអត់នៅក៏បានសុខផងណាអញ្ចឹងមានន័យថាហ៊ុនសែននិយាយផ្ទុយពីការនិយាយរបស់គាត់អញ្ចឹងគាត់និយាយដូចសេកអញ្ចឹងអត់មានគិតពីបញ្ហា ប្រជាពលរដ្ឋប្រកប អត់និយាយពីរឿងច្បាប់ពិតប្រាកដទេអញ្ចឹងប្រទេសកម្ពុជា ដែលរដ្ឋធម្មនុញ្ញបានចែងច្បាស់នៅ ក្នុងកម្ពីស្រុកខ្មែរ ធម្មនុញ្ញខ្មែរហើយនឹងអន្តរជាតិទៀតតែហ៊ុនសែនផ្ទុយរដ្ឋធម្មនុញ្ញបានសរសេរថាប្រទេសកម្ពុជាជាប្រទេសប្រជាតៃសេរីភូបៈហើយមាន បាវចនាបាទការជាតិសាសនា ព្រះមហាក្សត្រហើយបានបង្កើតរដ្ឋថាគេហៅថារដ្ឋធម្មនុញ្ញទៀតពាក់ព័ន្ធនឹង នីតិបញ្ញត្តិប្រតិបត្តិតុលាការណា3នឹងក្រុមហ៊ុនសែនយកទៅដាក់ខ្លួនឯងទៀតហើយនិយាយផ្ទុយទៀតបាទអត់បានធ្វើតាមទេបាទបាទអរគុណលោកម៉ៅបុលដែលបានបញ្ជាក់ប៉ុន្តែសូមជម្រាបសូមស្វាគមន៍បងប្អូនដែលទៅបញ្ចូលក្រោយដែរមានលោកជីមផាតដែលសូមស្វាគមន៍ហើយស្រីម៉ៅរស់ទៅសូមជម្រាបសួរហើយសូមស្វាគមន៍ផងដែរបាទម៉ៅរស់សួស្តីបាទចូលឆ្នាំថ្មីបាទអែមឈុនចាសាន់ក៏ក៏ចូលរួមដែរហើយវាភាសាថៃខ្ញុំអានអត់ត្រូវទេបាទ ចូលជុនចូលរួមអរគុណហើយសូមចូលសូមស្វាគមន៍ផងដែរហើយលពូសូមែនឆាំក៏ចាប់ដើមដែរច័ន្ទធារីបាទហើយមានអ្នកអ្នកកុងគេរី បាទសូមស្វាគមន៍ហើយសូម អរគុណមែនទេសម្រាប់មកកាន់ការផ្សាយ live ផ្ទាល់ក្នុងថ្ងៃនេះជាមួយនឹងកម្មវិធីទូទាត់មនស្សការជាមួយខ្ញុំបាទជំនាញហើយនឹងលោកម៉ៅបុលថ្ងៃនេះផងដែរតាមព័ត៌មាន ដែលបានផ្សព្វផ្សាយព្រមព្រៀងពិសេសគឺតាមវិទ្យុអស៊ីសេរីនៅកាលពីម្សិលមិញបានលើកឡើងថា ពាក់ព័ន្ធទៅនឹងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាការបោះឆ្នោតឃុំសង្កាត់ពីមុនណាណាកាលពីមុន គឺមាន ការពីមានសង្គ្រោះជាតិចូលរួមគឺមានអន្តរជាតិជួយគ្រប់គ្រងជាថវិកាជារួមជាមួយនឹងគ្រប់គ្រងជាគេហៅថាអឺ ដំណើរការការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាប៉ុន្តែព័ត៌មានចុងក្រោយដែលយើងទទួលបានហ្នឹងគឺយើងឃើញថាប្រទេសកម្ពុជាដែលការរៀបចំការបោះឆ្នោតហ្នឹងគឺពុំមានប្រទេសលោកសេរីណាឬក៏ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យណាមួយជួយប្រទេសកម្ពុជាដើម្បីរៀបចំការបោះឆ្នោតនៅពេលខាងមុខនោះទេបាទហើយសូមស្វាគមន៍លោកបរិនឆាយផងដែរបាទសូមស្វាគមន៍ឆាយសុស្រីបាទបាទអញ្ចឹងយើងឃើញថា សំបីតែប្រទេសជប៉ុនដែលតែងតែផ្ដល់ជំនួយមកឲ្យប្រទេសកម្ពុជា ជាញឹកញាប់ហើយជាផ្ដល់ធ្លាប់ជាផ្ដល់ជំនួយជាថវិកាជាសម្ភារៈរួមជាមួយនឹងកម្លាំងរបស់គេហៅថាបតកម្លាំងតាមដានភ្នាក់ងារ របស់ជប៉ុនហ្នឹងក៏បានបដិសេធដែរថាប្រទេសជប៉ុនហ្នឹងគឺមិនបានផ្ដល់ជាជំនួយមកដល់ប្រទេសកម្ពុជារឿងបោះឆ្នោតឃុំសង្កាត់ទេ ព្រោះបើយើងអានេះបើតាមព័ត៌មានពិសេសគឺសំបី តែសហរដ្ឋអាមេរិកដែលជាប្រទេសបៃតងប្រជាធិបតេយ្យក៏គេបានបដិសេធមិនផ្ដល់ជំនួយទៅប្រទេសកម្ពុជាដែរដោយសារតែការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគេដឹងច្បាស់ថាជាប្រទេសរាជការរបស់ឆ្នោតមួយដែលមិនមាន ចំឡើងដោយក្រុមហ៊ុនសែនបាទតែមិនមានគេហៅថាមិនមានគេហៅថាមិនមានតម្លាភាពឬក៏យុទ្ធធរត្រឹមត្រូវជូនដល់គណៈបកនយោបាយពិសេសគឺប្រជាពលរដ្ឋដែលជាម្ចាស់ ចាស់ឆ្នោតឬទេអានេះបើបើយើងបានព័ត៌មានជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាហើយការរៀបចំការបោះឆ្នោតនៅទៀតសតយើងទៅឃើញថា ការបោះឆ្នោតនឹងគឺត្រូវចំណាយថវិកាច្រើនលានមែនទែនច្រើនលាន បើគិតជាភាគរយ គឺគេគិតក្នុង ចំនួន9លានក្នុងចំនួនពលរដ្ឋដែលបោះឆ្នោត9លានហ្នឹងគេគិតក្នុងម្នាក់គឺទៅចំណាយទៅលើមនុស្សម្នាក់ដែលបោះចំណាយទៅលើអ្នកបោះឆ្នោតម្នាក់គឺ6 6ដុល្លារ 6ដុល្លារអញ្ចឹងគឺជាចំនួនទឹកប្រាក់ដ៏ច្រើនមែនទែនសម្រាប់6យើងគិតមើល6 6ដុល្លារគុណនឹង9លានអ្នកទៅគឺយើងឃើញថាចំណាយទឹកប្រាក់ច្រើនប៉ុន្តែมันមានប្រទេសណាជាអ្នក ជួយឧបត្ថម្ភឬក៏ជួយគ្រប់គ្រងទៅដល់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាទេគឺរដ្ឋជាអ្នកចាញ់ដោយខ្លួនឯងចឹងអានឹងហើយយើងឃើញថាបញ្ជាក់ថាការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា គឺច្បាស់មិនមាន សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យទេ ដោយសារតែឃើញពិភពលោកក៏ដូចជាប្រទេសដែលមហាអំណាចឬក៏ប្រទេសដែលកាន់លទ្ធិជាធិបតេយ្យដែលគេមានការបោះឆ្នោតថាត្រឹមត្រូវយុត្តិធម៌មានការផ្លាស់ប្ដូរមេដឹកនាំរបស់គេជារៀងរាល់អាណត្តិណាគេមិនគ្រប់គ្រងទៅលើការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាដែលជាការបោះឆ្នោតដោយមិនមានភាពសុក្រិតយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាទេត្រូវលោកឈុនវៀនពាក់ព័ន្ធនឹងការបោះឆ្នោត2018ម្ដងហើយដែលយើងដឹងថាទាំងអស់គ្នាហើយប្រជាពលរដ្ឋខ្មែរក៏ដឹងដែរសូម្បីតែក្រុម មលោកហ៊ុនសែនក៏ដឹងដែរបាទការបោះឆ្នោតដល់2018ហ្នឹងអត់មានប្រទេសដែលប្រជាតៃពិសេសប្រទេសដែលដែលឆ្លាញ់លទ្ធិប្រជាតៃណាដែលចូលរួមទេអញ្ចឹងមានន័យហ៊ុនសែនបោះម្នាក់ឯងឥឡូវម្ដងទៀតបងប្អូនជឿចិត្តខ្មែរគេមើលទៅវាអត់មានបើសិនជាមានគណៈបកសង្គ្រោះជាតិគណៈបកដែលប្រជាតៃដែលប្រជាប្រដ្ឋពេញចិត្តចូលរួមបោះដែរអញ្ចឹងគេជួយគ្រប់ត្រហើយប៉ុន្តែដោយអត់មានដល់អត់មានអញ្ចឹងហ៊ុនសែនរៀបចំដូចបៃលុកបៃលុកអញ្ចឹងរៀបចំដូចបដាអញ្ចឹងបងប្អូន ដូចបដាល់ឡើងឡើងរិញលើម្នាក់ឯងចឹងទៅអញ្ញាកដាលក៏ខ្លួនឯងអានេះឲ្យបន្ទុកខ្លួនឯងអ្នកបដាល់តែម្នាក់ឯងចឹងទៅឈ្នះទៀតអញ្ចឹងម្ដងនឹងដូចគ្នាអញ្ចឹងបានជាប្រទេស មហាអំណាចដូចជាប្រទេសជាតៃដែលគេជួយលុយកម្ពុជាច្រើនឆ្នាំមកហើយបាទជួយជួយ កម្ពុជាច្រើនហើយឥឡូវគេអត់ហ៊ានជួយទៀតទេដោយសារប្រទេសកម្ពុជាអត់មានការគោរពសិទ្ធិមនុស្សអត់មានប្រជាតៃអត់មានយុត្តិធម៌ ធ្ងន់ធំបំផុតគឺការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងរំលាយគណៈបក្សសង្គ្រោះជាតិមកដល់ថ្ងៃនេះក្រុមហ៊ុនសែនអត់មានបើកចំហលទ្ធិជាតិតែទេលោកហ៊ុនសែនកាន់តែរឹតបន្តឹង នៃសិទ្ធិសេរីភាពពលរដ្ឋ សិទ្ធិសេរីភាពនយោបាយសិទ្ធិសេរីភាពសង្គមស៊ីវិលសិទ្ធិសេរីភាពផ្សេងផ្សេងទៀតដែលមាននៅក្នុងរដ្ឋធម្មនុញ្ញត្រូវហ៊ុនសែនខៅថារិទ្ធបន្តឹងទាំងអស់ឥឡូវនៅពេលបោះឆ្នោតនឹងទៀតរិទ្ធបន្តឹងគណៈបកនយោបាយដែលលោកហ៊ុនសែនតែអ៊ូថាមាន17គណៈបកដែលចូលរួមបោះឆ្នោតនៅឃុំសង្កាត់ដែលមិនទទួលស្គាល់ណាយល់ថាមានគណៈបក17ចូលរួមបោះឆ្នោត ប៉ុន្តែនៅពេលហ្នឹងមានតែគណៈបកប្រជាជនទេ មានសិទ្ធិទាំងអស់តែគណៈបកផ្សេងអត់មានសិទ្ធិទេឥឡូវយើងមើលលោកលោកហ៊ុនសែនប្រើរូបភាពចែកអំណោយអំណោយរបស់គេសរសេរគណៈបកប្រជាជន នៅក្នុងអាក្រុងកក្រុងវិជ័យណាដាក់គណៈបកប្រជាជនប៉ុន្តែបកផ្សេងអត់ហ៊ានឲ្យធ្វើទេសូម្បីតែភ្លើងទីនដែលលើកផ្លាកហ្នឹងក៏គេថា ខុសច្បាប់ណាចោតណាបាទបាទកាត់កាត់លោកម៉ៅបលបន្តិចបើតាមការលើកឡើង របស់លោកហ៊ុនសែនថ្មីថ្មីនេះលោកហ៊ុនសែនថាលោកនឹងលោកហ៊ុនសែននឹងគឺមិនចោះទៅឃោសនារកសម្លេងឆ្នោតបោះឆ្នោតឃុំសង្កាត់ នៅពេលខាងមុខនេះទេគឺទុកលទ្ធភាពឲ្យ បេក្ខជនរបស់បាទគុំសង្កាត់នៃគណៈបកប្រជាជនរបស់ខ្លួនថាតើសាររបស់ហ៊ុនសែនបែបនេះតើជឿអាចជឿបានទេឬមួយក៏លោកឈុនវៀនសារហ៊ុនសែនគឺផ្ទុយហ៎គឺផ្ទុយពីការដែលនិយាយរបស់គាត់ឥឡូវយើងមើលនៅពេលហ្នឹងគាត់ដើរឃោសនាបាត់ហើយណាហើយគណៈបកប្រជាជនដើរចែកអំណោយតាំងពី5ឆ្នាំមុនណាឥឡូវក៏នៅតែចែកអំណោយហើយឥឡូវក៏នៅតែគម្រាមកំហែងប្រជាពលរដ្ឋដដែលអញ្ចឹងសារគាត់និយាយនេះគឺផ្ទុយ គាត់ដើរឃោសនារហូតហើយណារាល់ថ្ងៃណាអញ្ចឹងប្រហែលជាគាត់បាទការដែលទៅយើងឃើញគាត់ទៅសម្ពោធកន្លែងនេះសម្ពោធកន្លែងនោះនាំកូននាំអីទៅសម្ពោធឲ្យកូនទៅសម្ពោធសមិទ្ធផលអីដាក់ឈ្មោះខ្លួនឯងអាហ្នឹងមិនជាឃោសនាអាហ្នឹងឃោសនារួចបាត់ហើយអញ្ចឹងក្រមលោកហ៊ុនសែនហ្នឹងដើរឃោសនា មួយដោយផ្ទាល់មួយដោយប្រយោលដោយប្រយោលចែកអំណោយ ហើយនឹងចែកបានក្រីក្រអាហ្នឹងក៏ឃោសនាដែរបើអ្នកឯងមិនចូលរួមជាមួយគណៈបព្វជិជនអត់ចែកបានក្រីក្រឲ្យទេឥឡូវយើងមើលទៅនៅតាមមូលដ្ឋានសកម្មជន បាក់ភ្លើងទៀនដែលគាត់ចង់ចូលរួមជាមួយសង្កេតការចូលរួមបេតិកជនឈើឃុំសង្កាត់ឯងក្រុមហ៊ុនសានទៅដកបានក្រីក្រគាត់ឯងបានក្រីក្រគាត់ថាតលតែចូលគណៈបព្វជិជនបានចែកបានក្រីក្រនឹងឲ្យអានេះឃោសនាបាត់ឯងនឹងបំភពបំភ័យបាត់ឯងបំភពបំភ័យប្រជាពលរដ្ឋក៏ដូចជាសកម្មជន បាក់ផ្សេងអត់ឲ្យធ្វើអីបានឯងឥឡូវយើងមើលឯងការជួបជុំក៏ដោយបើក្រុមគណៈបព្វជិជនលោកហ៊ុនសែនជួបជុំបានរាប់រយរាប់ពាន់នេះប៉ុន្តែ គណៈបកផ្សេងអត់បានទេគណៈបកផ្សេងរឹតបន្តឹងពាក់ព័ន្ធនឹងថាកូវីដកូវីដយុទ្ធសាស្ត្រគេណាហើយឥឡូវគេបើកគេនិយាយថាកូវីដអត់មានទេមានតែទួចអាចមានពេលជួបគ្នាចេះបានតាមពិតជួបដាក់ក្រុមហ៊ុនសែនទេតែប្រជាពលរដ្ឋផ្សេងគណៈបកផ្សេងជួបអត់បានទេយើងមើលទៅរាល់ការលើកផ្លាអីក៏ដោយ គណៈបកផ្សេងគម្រាមកំហែងតែម្ដងគម្រាមកំហែងអត់ឲ្យប្រជាពលរដ្ឋចូលរួមអត់ឲ្យសកម្មជនរបស់គណៈបកហ្នឹងចូលរួមធ្វើកិច្ចការនៅចង់ឃោសនាចង់អីបានទេក្រុមហ៊ុនសែនធ្វើបានទាំងអស់នេះហើយគឺផ្ទុយដែលហ៊ុនសែនបាននិយាយបានលើកដែលគាត់និយាយថាឲ្យគណៈបកនយោបាយមានសិទ្ធិសេរីភាពស្មើគ្នាចង់ធ្វើអីក៏បានតែផ្ទុយទៅវិញអត់កើតទេបងប្អូនអត់មានតតែសោះការនិយាយរបស់លោកហ៊ុនសែនបោកប្រាស់ ប្រជាពលរដ្ឋ30ឆ្នាំជាងហើយឥឡូវដល់ពេលថ្មីថ្មីនេះក៏បោកប្រជាពលរដ្ឋទៀតបោកថាបើគណៈប្រជាជនឈ្នះឆ្នោតប្រជាពលរដ្ឋបានសេចក្តីសុខផ្ដុំរមនាមានសន្តិភាពមានស្អីស្អីណាណាតែគាត់ថាតាពិតអត់មានទេបងប្អូនសន្តិភាពយ៉ាងម៉េចបើសិនសំបីតែអាអ្នកដែលសន្តិភាពក៏រត់ចោលសន្តិភាពឯងដោយតែប្រមាញរត់មកដល់សហរដ្ឋអាមេរិកឯងនៅរដ្ឋអឺម៉ាសាជពិសេសយើងនេះអញ្ចឹងសន្តិភាពយ៉ាងម៉េច សន្តិភាព តែគ្មាន បាញ់កំភ្លើងមែនប៉ុន្តែក្នុងចិត្តសន្តិភ័យសន្តិភ័យសន្តិភ័យអញ្ចឹងមួយថ្ងៃមួយថ្ងៃអសន្តិសុខទាំងអស់បញ្ហាទាំងនេះហើយដែលធ្វើឲ្យ ប្រជាពលរដ្ឋលែងជឿហ៊ុនសែនហើយចាប់ពីពេលនេះទៅបងប្អូនពីថ្ងៃ5ខែ6 2022ទៅប្រហែលជាមានការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុង ប្រទេសកម្ពុជាពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹង ឃុំសង្កាត់នៅតាមមូលដ្ឋាននីមួយៗនឹងមានការប្រែប្រួលហើយដោយសារសំបីតែគណៈបព្វជិជននឹងក៏មានការឈឺចាប់ដែរនៅតាមមូលដ្ឋានណាគាត់ឈឺចាប់គាត់ចូលមកជាមួយភ្លើងទៀនមាននៅតាមខេត្តដែល គេផ្ដល់ព័ត៌មានឲ្យខ្ញុំប៉ុន្តែខ្ញុំអត់ចេញឲ្យបងប្អូន ការពារសវត្ថិភាពរបស់គាត់ផងអញ្ចឹងមិនមែនដោយគណៈបព្វជិជនយកអ្នកដែលចូលបន្តិចបន្តួចប្រមូលគ្នាគាត់មកថាគណៈបកសង្គ្រោះជាតិចូលជាមួយច្រើនណាបាទ តាមពិតគណៈបកប្រជាជន ចូលជាមួយភ្លើងទៀនច្រើនណាប៉ុន្តែគេមិននិយាយទេបាទបាទអរគុណអរគុណលោកម៉ៅបុលហើយយើងយើងនឹងមានព័ត៌មានដែលសំខាន់មួយទៀតហើយយើងនឹងជជែកគ្នាដើម្បីបន្តិចទៀតហើយខ្ញុំនៅតែបន្តស្វាគមន៍បងប្អូនដែលកំពុងចូលក្រោយបងស្រីវីរីបែនក៏សូមស្វាគមន៍ពីចម្ងាយផងដែរហើយសូមជម្រាបសួរហើយមានស៊ូសាតក៏សូមជម្រាបសួរផងដែរសៅបាទសៅរស្មី ចិនខ្មៅហើយមានបងអរិចឆក៏សូមជម្រាបជៀបសួរបងអរិចហើយនឹងបងប្អូនយើងអូនពៅក៏សូមស្ដីបាទបេលីនូក៏សូមស្វាគមន៍ផងដែរហើយសូមជម្រាបសួរពីចម្ងាយដែលអ្នកដែលកំពុងតែ ចូល ជា បន្តបន្ទាប់នេះវត្តមានមួយទៀតលោកម៉ៅបុលដែលយើងកំពុងតែចាប់អារម្មណ៍ហើយបងប្អូនកំពុងតែតាមដានដែរច័ន្ទចន្ទឋានបាងបាទគឺព័ត៌មាន ពាក់ព័ន្ធនឹងការ ធ្វើដំណើររបស់លោកហ៊ុនសែនមកកាន់ទឹកដីសហរដ្ឋអាមេរិកអានេះគឺជាព័ត៌មានដែលដែលសំខាន់ហើយជាព័ត៌មានដែលចេញដោយក្រសួងការបរទេស ហើយក៏ដូចជាសេតពិមានក៏ដូចចូលបៃដិននៅខាងសហរដ្ឋអាមេរិកនេះក៏បានចេញសេចក្តីគេហៅថាចេញជាលិខិតមួយដែរទៅកាន់អាស៊ានតែមូលមិនមែនអញ្ជើញលោកហ៊ុនសែនទេឬច្បាប់នេះដូចក្នុងលិខិតហ្នឹងគឺអញ្ជើញអាស៊ានតែម្ដងបាទគឺអញ្ជើញមេដឹកនាំ នៅក្នុងអាស៊ាន ដើម្បីមកចូលរួមប្រជុំនៅអាស៊ីអាស៊ាននិងអាមេរិកបាទអាស៊ាននិងអាមេរិកនៅថ្ងៃទី13 12 13បាទ12 13នៅពេលខាងមុខនេះអញ្ចឹង12 13ខែ ខែ5បាទខែ5ខែ5អញ្ចឹងនៅនៅតែប្រហែលថ្ងៃទេបាទទៀតបាទនៅតែជាងប្រហែលខែទៀតអញ្ចឹងខ្ញុំនឹងនិយាយជាមួយលោកម៉ៅបុលថាតើនឹងមានបងប្អូនប្រជាពលរដ្ឋខ្មែរណាខ្លះដែលអាចនឹងចេញមកស្វាគមន៍លោកហ៊ុនសែននៅថ្ងៃដែលលោកហ៊ុនសែនមកកាន់ ជាន់ទឹកដីសហរដ្ឋអាមេរិក នៅវ៉ាស៊ីនតោនមើលបងនៅវ៉ាស៊ីនតោន DC បាទនៅវ៉ាស៊ីនតោន DC នៅពេលនៅថ្ងៃទី12 13ឆ្នាំខែ5ឆ្នាំ2022ខាងមុខដល់ខ្លីនេះអញ្ចឹងនៅមិនចេះបាទបាទមុនបោះឆ្នោតឃុំសង្កាត់បាទមុនបោះឆ្នោតឃុំសង្កាត់អញ្ចឹងវាហើយជា កំពុងតែក្តៅស្លឹកតិចដែរពីព្រោះលោកហ៊ុនសែននៅពេលដែលខ្លួនចង់ឲ្យមានការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឲ្យត្រឹមត្រូវអញ្ចឹងមកកាន់ទឹកដីសហរដ្ឋអាមេរិកនឹងមាន ពាក្យផ្ដាំផ្ញើពីលោកជូបៃដិនយ៉ាងច្រើនអាលោកជនវៀនណាពាក់ព័ន្ធនឹងបញ្ហាហ្នឹងព្រោះនៅសហរដ្ឋអាមេរិកគេបាន លើកឡើងហើយថាការរំលោភសិទ្ធិមនុស្សដូចជានៅប្រទេសរុស្ស៊ីការរំលោភសិទ្ធិមនុស្សនៅភូមានៅប្រទេសអ៊ីរ៉ង់នៅប្រទេសផ្សេងផ្សេងទៀតចឹងក្នុងនោះមានកម្ពុជាដែរចឹងគេមកហ្នឹងគេមកសួរនាំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាហើយយើងមើលដល់ការដឹកនាំ ប្រជុំរបស់លោកហ៊ុនសែនមុនដំបូងថាមកណាដល់ក្រោយលុបវិញបាត់ឈឹងណាភ័យតែឥឡូវនេះគេចាប់តាមអទៀតប៉ុន្តែនឹងអមកទេណាអតែគ្រាន់តែនិយាយប៉ុនក្នុងចិត្តភ័យបងប្អូនព្រោះមកនឹងបោះឆ្នោត ពេលអញ្ចឹងបានហ៊ុនសែនថាខ្ញុំមិនចូលរួមឃោសនាបោះឆ្នោតបានឯងចូលរួមឃោសនាបោះឆ្នោតបើមកសហរដ្ឋអាមេរិកត្រូវគេហៅមកកុសខ្ចោលត្រូវគេហៅមកកុសខ្ចោលពាក់ព័ន្ធនឹងសិទ្ធិមនុស្សព្រោះរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដល់សម័យនេះហើយនៅតែធ្វើបាបប្រជាពលរដ្ឋខ្លួនឯងនៅតែបំផិតបំភ័យនៅតែគំរាមកំហែងនៅតែមានអ្នកគេហៅថាភៀសខ្លួនមកក្រៅប្រទេសអញ្ចឹងវាមិនមែនជាសិទ្ធិសេរីភាព ដែលលោកហ៊ុនសែននិយាយថាសន្តិភាពនោះទេលោកជុនវៀនយើងមើលទៅការសន្តិភាពរបស់លោកហ៊ុនសែនគឺពលរដ្ឋរត់ចំណាក់ស្រុកចេញក្រៅប្រទេសបាទបញ្ហាពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ឥឡូវយើងមើលនៅក្នុងប្រទេសកម្ពុជាសំបីតអ្នកតវ៉ារឿងលុយកាក់របស់គាត់ណាកាវើលគាត់ត្រូវក្រុមលោកហ៊ុនសែនគៀបសង្កត់រឹតបន្តឹងនេះអត់ឲ្យគាត់ធ្វើការតវ៉ាទេអញ្ចឹងហ៊ុនសែននិយាយយ៉ាងម៉េចឥឡូវហ្នឹងនិយាយការនិយាយនិងការអនុវត្តផ្ទុយគ្នាបងប្អូនផ្ទុយគ្នាឆ្ងាយបាទបាទអរគុណលោកម៉ៅបុលហើយយើងនឹងជជែកបន្តទៀតហើយបងស្វាគមន៍បងហាក់ឆាយបាទស្វាគមន៍ផងដែរបាទសេនជីរាជីរាក៏សូមស្វាគមន៍ហើយមាន អឺឈ្មោះមួយទៀតដែលគាត់ បាន ស្វាគមន៍យើងដែរឈ្មោះដូចជាមាសសាអែមវីរ៉ាឌិចបាទសូមស្វាគមន៍ហើយសូមជម្រាបសួរទាំងអស់គ្នាដែលចូលក្រោយពួកខ្ញុំអានឈ្មោះបងប្អូនអត់ទាន់ក៏សូមអធិស្ឋានអាស្រ័យអាស្រ័យក៏សូមជម្រាបសួរផងដែរបាទអឺគឺបានន័យថាកាលពីមុន គឺកន្លងទៅ គឺបានយកកំណត់ថ្ងៃមួយដែរគឺកាលហ្នឹងគឺយកកំណត់នៅថ្ងៃទី28 29ខែ3ខែ3 3ប៉ុន្តែដោយសារតែ នៅក្នុងអាស៊ាននឹងគឺកំពុងតែច្របូកច្របល់មិនមែននៅអាមេរិកច្របូកច្របល់ទេទឹករ៉ាវុធបាទបើន័យថានៅក្នុងអាស៊ាននេះកំពុងច្របូកច្របល់អញ្ចឹងថ្មេដឹកនាំដែលនៅក្នុងប្រទេសអាស៊ាននឹងគេអត់ចង់មកដោយសារតែ នៅក្នុងអាស៊ាននេះនៅពេលកលៈទេសៈនេះគឺលោកហ៊ុនសែនគឺជាអ្នក គឺជាប្រធានអាស៊ានបើគណៈខ្លះថាអាស៊ានតំណាបាទតែប្រធានបាទជាជាប្រធានអាស៊ានតំអញ្ចឹងបានន័យថាអញ្ចឹងបើធ្វើអាស៊ានមួយចំនួនហ្នឹងគាត់អត់ចង់ហ៊ានមកទេបាក់មុខដោយសារតែប្រទេសអាស៊ានទាំងមូលទាំង10ហ្នឹងគឺតែមានមុខមាត់ដែលថ្លៃថ្នូរមកដោយដែលគេហៅថាអឺ ការដែលកិត្តិយសណាប៉ុន្តែដែលមកដែលអាប់អនដោយសារតែមានការមេដឹកនាំអាស៊ានតំនឹងជាជាលោកហ៊ុនសែនផ្ទាល់តែម្ដងតែអញ្ចឹងហើយទៅធ្វើឲ្យបងប្អូនមួយចំនួនធ្វើឲ្យអាស៊ានចំនួននេះមិនត្រូវគ្នាទេបាទអញ្ចឹងខ្ញុំចង់ដឹងពីចំណាប់អារម្មណ៍បាទបងអឺបងសារីហ៊ិនបាទសូមខ្ញុំចង់ជម្រាបសួរហើយក៏ចង់អឺ ផាឡាពីនក៏ចង់ជម្រាបសួរលោកម៉ៅបុលដែរថាតើនៅថ្ងៃទី12 13នៅពេលខាងមុខនេះតើលោកមកវិបុលក៏ដូចជាបងប្អូនមួយចំនួននៅរដ្ឋរ៉ូតអាយឡែននៅរដ្ឋផ្សេងផ្សេងហ្នឹងអាចនឹងគេហៅថាត្រៀមខ្លួនដើម្បីទៅស្វាគមន៍លោកហ៊ុនសែននៅនៅនៅ Washington DC ទេឬក៏មួយក៏អត់ចង់ទៅទេដោយសារតែទៅ ខ្លាចទៅដោយថាខ្លាចលោកហ៊ុនសែនឬក៏ឬមួយក៏លោកម៉ៅបុលថាទៅដើម្បីបដកម្មបណ្ដេញលោកហ៊ុនសែនអីជាដើមទេបាទបាទសូមអរគុណលោកឈុនវៀនហើយបងប្អូនជំនិតខ្មែរគាត់ណាខ្ញុំគាត់ណាឈុនវៀនសួរសំណួរហ្នឹងបងប្អូនឲ្យមេដៃហើយចាប់អារម្មណ៍ហើយសួរថាតើខ្លាចហ៊ុនសែនទេមកដល់ទឹកដីសហរដ្ឋអាមេរិកហើយបាទ សម្រាប់ខ្ញុំមិនខ្លាចហ៊ុនសែនទេខ្លាចតែហ៊ុនសែនខ្លាចខ្ញុំទេបើខ្ញុំមកខ្លាចហ៊ុនសែនទេមកដល់ទឹកដីនេះហើយបងប្អូនប៉ុន្តែហ៊ុនសែនខ្លាចខ្ញុំវិញខ្លាចត្រង់ម៉េចយើង ជា ប្រជាពលរដ្ឋខ្មែរចង់បានសិទ្ធិសេរីភាពហើយហ៊ុនសែនអត់ឲ្យសិទ្ធិសេរីភាពហើយឥឡូវយើងមកដល់ទីនេះហើយយើងគួរបង្ហាញឆន្ទៈរបស់យើងក៏ដូចជាពលរដ្ឋនៅក្នុងទឹកដីសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗដែលចិត្តនេះសូមចូលរួមទាំងអស់គ្នា បានច្រើនព្រោះយើងដឹងថា ហ៊ុនសែនជាមនុស្សមួយ បំផ្លាញលទ្ធិប្រជាធិបតេយ្យហេតុអីបានខ្ញុំថាបំផ្លាញលទ្ធិប្រជាធិបតេយ្យគឺរំលាយគណៈបក្សសង្គ្រោះជាតិរំលាយដែលឆន្ទៈប្រជាពលរដ្ឋបោះឆ្នោតឲ្យជាង3លាននាក់ស្មើនឹងជាងកលានគរបងប្អូនហើយហ៊ុនសែនរំលាយចោលចឹងហើយបានន័យថាហ៊ុនសែនរំលោភសិទ្ធិមនុស្សរំលាយប្រជាតៃវាខុសបាត់ទៅហើយអញ្ចឹងគាត់មកទីនេះក៏គាត់ភ័យមិនមែនមកសบายចិត្តទេបងប្អូនបើសិនជាហ៊ុនសែន សบายចិត្តណាមិនហ៊ុនសែនដើរនិយាយឥឡូវហ្នឹងចាប់ដើមទុនណាហើយនិយាយភាសាមួយទៀតថាខ្ញុំមិនដើរឃោសនាទេ នៅពេលបោះឆ្នោតទុកឲ្យឃុំសង្កាត់មិនបាច់ឃោសនាទេបើឃោសនា24ម៉ោងហើយហ្នឹងគ្រប់បែបយ៉ាងហើយហើយយើងមកដល់ទឹកដី ដែល មានសិទ្ធិសេរីភាពហើយយើងមិនខ្លាចជួបហ៊ុនសែនទេចង់សួរថាតើពេលណាដែលលោកហ៊ុនសែនបញ្ចប់នៃការ ធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្មែរ ឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជាបាទហើយពេលណាដែលមានសន្តិភាពពិតប្រាកដបើលោកហ៊ុនសែននិយាយសន្តិភាពប៉ិនខ្លួនឯងទៅណាដាក់អង្គរៈច្រើនណាបាទហើយឥឡូវយើងមើលសហរដ្ឋអាមេរិកតំណាងរាស្ត្រគេទៅ ប្រជុំថ្ងៃមុនខ្ញុំនៅរដ្ឋ Rhode Island ជួបតំណាងរាស្ត្រនៅរដ្ឋ Rhode Island នេះអត់មាន អត់មានតំណាងអត់មានអង្គរៈមួយទេទេអត់មានទេ ហើយជួបចែកចែកគ្នាមុខផ្ទាល់នឹង រវាងប្រជាពលរដ្ឋគេនិងតំណាងរាស្ត្រគេតែសម្រាប់ហ៊ុនសែនទៅណាប្រជាពលរដ្ឋចង់ជួបមុខអត់បានទេ គឺដាក់ឆ្កែកាច្រើនណាស់ហើយសួរថាសន្តិភាពទេបងប្អូនសន្តិភ័យហ៊ុនសែនមួយថ្ងៃនឹងផ្នែកដេកតភ័យទេភ័យទី1ខ្លាចបាត់អំណាចភ័យទី2ដល់ពេលអស់អំណាចទៅអញមិននឹងជាប់គុកជាប់ច្បាប់យ៉ាងម៉េចទេអញ្ចឹងការផ្ទេរអំណាចរបស់ហ៊ុនសែនឲ្យទៅកូនហើយការអំណាចរបស់លោកហ៊ុនសែនរាល់ថ្ងៃនេះអត់ហ៊ានឲ្យ ទៅណាទេអត់ហ៊ានទេបើហ៊ានឲ្យ មានបណ្ដឹងច្រើនណាស់ចាំទទួលពាក់ព័ន្ធប្រទេសបារាំងពាក់ព័ន្ធនៅសហរដ្ឋអាមេរិកប្រទេសផ្សេងផ្សេងហើយប្រជាពលរដ្ឋខ្មែរខ្លួនឯងតែបណ្ដឹងប្រើអញ្ចឹងបានហ៊ុនសែនភ័យអត់ហ៊ានអត់ហ៊ានប្រទេសអំណាចអត់ហ៊ានចោះទេ ទៅមកមកសហរដ្ឋអាមេរិកនេះក៏ភ័យដែរបាទភ័យយ៉ាងម៉េចបងប្អូនភ័យខ្លាចសខេងទៅតាមអំណាចបាទព្រោះឥឡូវយើងរាល់ការធ្វើកិច្ចការងាររបស់រដ្ឋក៏ដូចជាការងារក្រុមហ៊ុនដែរ ពេលដែលប្រធានណាត់នៅត្រូវប្រទេសឲ្យអនុប្រធានបាទអញ្ចឹងហើយឥឡូវហ៊ុនសែនដែរប្រទេសដែរហើយសើមក2ថ្ងៃនឹងភ័យអភ័យអត់ហ៊ានប្រទេសឲ្យសខេងទេខ្លាចរកខេងលែងឲ្យវិញបាទ24ម៉ោងទេអត់ទេទេឥឡូវនឹងបងប្អូនគិតមើលទៅអញ្ចឹងបើហ៊ុនសែនភ័យដែរភ័យបើសិនជាគាត់នាយករដ្ឋមន្ត្រីបើគាត់អត់ភ័យទេគាត់ទៅគាត់ទេអំណាចឲ្យអ្នកបន្តបន្ទាប់ហើយតែគាត់អត់ហ៊ានទេព្រោះគាត់ធ្លាប់ខូចបាទ ហ៊ុនសែនធ្លាប់ខូចដើមអំណាចពីប៉ែនសវណ្ណដើមអំណាចពីអឺរានរិទ្ធអញ្ចឹងគាត់ភ័យណាឥឡូវគាត់រងថ្ងៃគាត់ភ័យប៉ុន្តែគេអត់ធ្វើអីគាត់គាត់ភ័យដំណងភ័យយ៉ាងម៉េចភ័យខ្លាចឲ្យអំណាចគេទៅគេលែងឲ្យវិញ គេតាមអំណាចលែងចូលស្រុកបានតែលែងចូលស្រុកបាន បានតពួករបស់សនរានៅអាមេរិកហើយអញ្ចឹង បាន ជា ក្រុមលោកហ៊ុនសែនភ័យណាពិសេស ពួយពួងរបស់លោកហ៊ុនសែនណា តែងតែនិយាយលើកជើងហ៊ុនសែនរហូត ហើយ អត់គិតរឿងជាតិទេបាទសំបីតែយាយអឺយាយហ៊ុនស៊ីណាតហ្នឹងណាហ៊ុនស៊ីណាតហ្នឹងក៏បញ្ហាដែរបាទឥឡូវយើងមើលទៅអញ្ចឹងត្រកូលហ៊ុននឹងមាន បញ្ហានៅពេលទីបញ្ចប់ខាងមុខហ្នឹងហើយដោយសាររឿងជាតិដោយសាររឿងប្រជាប្រដ្ឋស្អប់បាទហើយប្រជាប្រដ្ឋស្អប់ពីប្រជាប្រដ្ឋប្តឹងហើយតឡាការគេនឹងដោះស្រាយហើយអញ្ចឹងបានមកសហរដ្ឋអាមេរិកហ្នឹងផ្នែកសផ្នែកខ្មៅ ទី1ហ្នឹងផ្លាច់គេទៅដើមអំណាចទី2មកដល់នេះអត់សូវចេះអង់គ្លេសផងហើយទី3នេះមកដល់គេលៀបគេលុតដំផងរឿងសិទ្ធិមនុស្សរំលោភសិទ្ធិមនុស្សហើយគាត់សញ្ញេទាំងអស់រាល់រាល់សន្ធិសញ្ញាណាគាត់សញ្ញេទាំងអស់សញ្ញេតាំងពី ICC ទៀតអាអุกក្រិតកម្មអន្តរជាតិហ៊ុនសែនសញ្ញេដែរហើយការរំលោភសិទ្ធិមនុស្សក៏ហ៊ុនសែនសញ្ញេដែរអញ្ចឹងភ័យអា ICC នេះខ្លាចមកដល់នេះគេគេពាត់ចាប់ដល់ទៅវិញនោះមិនទៅ ចឹងបានជាក្រុមលោកហ៊ុនសែនភ័យហើយអឺនៅពេលដែលគាត់មុននឹងមកគាត់ដើរចុះហើយបន្តិចទៀតដើរគម្រាមគ្នាគាត់ហ៎បាទដើរគម្រាម ចេះចុះមុនមកដល់សាររដ្ឋអាមេរិកត្រូវគម្រាមកំហែងទាំងប្រជាពលរដ្ឋទាំងមន្ត្រីរបស់គាត់គម្រាមនោះឥឡូវនេះកំពុងដើរធ្វើជាចិត្តល្អដើម្បីបោកប្រាស់ប្រជាពលរដ្ឋបន្តទៀតដើម្បីយកសិលឹកឆ្នោតណាប៉ុន្តែចោលនៅតែចោលទេបងប្អូនឈប់ជួយចោលទៅបាទបាទអឺអ្វីដែលចង់ឲ្យលោកម៉ៅបលបញ្ជាក់ នេះគឺពាក់ព័ន្ធនឹងថាតើលោកនឹងទៅចូលរួមអឺស្វាគមន៍លោកហ៊ុនសែននៅ Washington DC ទេអូច្បាស់ណាស់ខ្ញុំត្រូវទៅទៅហើយបាទរៀបចំខ្លួនតាំងពីលើកទី1ដល់មកថ្ងៃ20 28 29រៀបចំខ្លួនរៀបចំឡានប្រមូលប្រមូលកម្លាំងហើយប៉ុន្តែឥឡូវនៅថ្ងៃខាងមុខនេះថ្ងៃទី12នេះឥឡូវពីពេលនេះទៅវានៅយូរថ្ងៃដែរអញ្ចឹងរៀបចំខ្លួនទៅហើយទោះបីយ៉ាងណាក៏ត្រូវតែទៅលូនវាក៏ដោយត្រូវតែទៅជួបហ៊ុនសែន និយាយពីបញ្ហាជាតិសួរសុកទុកហ៊ុនសែនថាម៉េចហើយដឹកនាំ30 40ឆ្នាំល្មមឆ្អែតហើយនៅល្មមដឹងថាប្រទេសកម្ពុជាយ៉ាងម៉េចហើយគេដឹកនាំ30 40ឆ្នាំគេដូរនាយករដ្ឋមន្ត្រី4 10ឯងតែឯងនៅដដែលដដែលហើយអនុវត្តច្បាប់ផ្ទុយពីការសន្យាជាមួយ អន្តរជាតិផ្ទុយពីរដ្ឋធម្មនុញ្ញរហូត ឥឡូវយើងមើលទៅរាល់ការធ្វើរបស់លន់សែនផ្ទុយទាំងអស់ធ្វើតែតាមនីតិមាត់របស់គាត់ទេធ្វើតាមគាត់យល់សពឃើញគាត់ធ្វើបាទបាទអត់មានគិតរឿងច្បាប់រឿងទម្លាប់អីទេបាទបាទអរគុណលោកម៉ៅបុលហើយយើងលោកម៉ៅបុលថាមើលទៅអាចនឹងយើងឃើញថាលោកហ៊ុនសែននឹងអាចនឹងជួលអ្នកគ្រប់គ្រងនៅសហរដ្ឋអាមេរិកអ្នកគ្រប់គ្រងអ្នកដែល គេថាជួលបរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកដើម្បីទៅគ្រប់គ្រងខ្លួនដោយកាលមកលើកមុនមុនទេលោកម៉ែវល់តាមមើលការមើលឃើញនេះច្បាស់ជាជួលលោកឈុនវៀនបានជួលម្ដងហ្នឹងម៉ែថ្លៃណាកាលមុនថា500ម្ដងនេះបន្ត1000ដើម្បីបានហ៊ានទៅព្រោះមុននឹងទៅដល់នោះវាប៉ះជាមួយពួកយើងដែលទៅមកថ្មីថ្មីច្រើនមកសាររដ្ឋអាមេរិកជាង10នាក់ដែលគ្នារងគ្រោះពិតប្រាកដណាអញ្ចឹងបានខ្ញុំលើករឿងមួយដែលខ្ញុំទៅចូលរួម កម្មវិធីបនចូលឆ្នាំណាខ្ញុំលើកឡើងពីបញ្ហា ដែលខ្ញុំមកដល់សហរដ្ឋអាមេរិកនឹងហើយគាត់មើលគាត់ថាមកដល់សម័យនេះនៅពលរដ្ឋមានតាភីខ្លួនមកដល់ទឹកដីនឹងទៀតអញ្ចឹងម្ដងនេះពួកក្រុមនឹងជួបមួយខ្ញុំប្រហែលជាសួរនាំគ្នាសួរអ្នកឯងឆ្លាញ់ហ៊ុនសែនឬមួយក៏ឆ្លាញ់អីបើឆ្លាញ់ប្រទេសអាមេរិកត្រូវដើរតាមកន្លងរបស់សហរដ្ឋអាមេរិកឥឡូវសហរដ្ឋអាមេរិកគេត្រូវការប្រជាធិបតេយ្យឲ្យការគោរពសិទ្ធិមនុស្ស ឲ្យមានតម្លៃសម្រាប់មនុស្សកុំឲ្យដូចហ៊ុនសែនរងឯងអ្នកឯងគ្រប់គ្រងហ៊ុនសែនប៉ុន្តែមកស៊ីលុយសហរដ្ឋអាមេរិកនេះដែលប្រទេសគេជាតៃទេដែលគេគេគ្រប់ច្បាប់គ្រប់ច្បាប់នេះគេឲ្យតម្លៃមនុស្សទេតែហ៊ុនសែនមិនឲ្យតម្លៃមនុស្សទេធ្វើបាបមនុស្សសម្លាប់មនុស្សតែអ្នកឯងទៅគ្រប់គ្រងសួរថាអ្នកឯងបានសុខទេអ្នកឯងរស់នៅចឹងបានសុខស្រួលទេស៊ីលុយគេឲ្យទៅបំរើជួនផ្ដាច់ការទៅបំរើជួនកុម្មុយនីសដែលក្នុងច្បាប់សហរដ្ឋអាមេរិកបានលើកមុននឹងមករស់នៅ ទឹកដីសហរដ្ឋអាមេរិកគេមានច្បាប់ហើយហើយគេសួរនាំយើងទៀតច្រើនសំណួរដូចខ្ញុំមកពីប្រទេសថៃមកអញ្ចឹងទូតសហរដ្ឋអាមេរិកគេសួរនាំច្រើនណាស់ពាក់ព័ន្ធបើអ្នកឯងមកដល់សហរដ្ឋអាមេរិកអ្នកឯងនៅគ្រប់គ្រងជនផ្ដាច់ការទីដែរឬទេអត់ទេហាអ្នកឯងមកជន់ទឹកដីសហរដ្ឋអាមេរិកអ្នកឯងនៅគ្រប់គ្រងកុម្មុយនីសទីទេអត់ទេបាទហើយអ្នកឯងទៅចូលរួមជាមួយជនដែលសម្លាប់ប្រជាពលរដ្ឋ ឬមួយអីផ្សេងផ្សេង បង្កបញ្ហាដល់សហរដ្ឋអាមេរិកទេអត់ទេអញ្ចឹងសិតឆ្លើយអ្នកទាំងអស់គ្នា ដូចគ្នា មិនថាមុនមិនថាក្រោយទេ ដូចគ្នាទាំងអស់សំណួរដែលគេសួរឥឡូវនឹងអ្នកឯងមកផ្ទុយហើយមកផ្ទុយពី ច្បាប់សហរដ្ឋអាមេរិកអញ្ចឹងគួរតែគិតមើលទៅបើរត់ចោលសន្តិភាពមកដល់ទីនេះហើយ គួរតែសង្ងំណាណា គួរសង្ងំមិនមែនចេញមុខទេអញ្ចឹងខ្ញុំចង់ដឹងនៅថ្ងៃនោះតើក្រមហ៊ុនសែនជួលបានប្រមាណអ្នក ចង់មើលឲ្យច្បាស់ហើយថតរូបឲ្យច្បាស់កុំពាក់ម៉ាស់កុំពាក់ម៉ាស់ឲ្យថតរូបឲ្យច្បាស់ដើម្បីបង្ហាញពិភពលោកពិសេសបង្ហាញទៅសហរដ្ឋអាមេរិកថានេះអ្នកដែលគ្រប់គ្រងក្រុមបាត់ដៃប្រឡាក់ឈាមក្រុមហ៊ុនសែនឥឡូវមកស៊ីលុយសហរដ្ឋអាមេរិកសូមឲ្យលោកโจ Biden ហើយនឹងអឺសភាព្រឹទ្ធសភាសហរដ្ឋអាមេរិកឯងមើលផងមើលឲ្យបានស្រួលបួល សូមបញ្ជូនគាត់អាចទៅជាមួយលោកហ៊ុនសែនវិញទៅកុំទុកនៅនឹងបាទជូនទៅហាណូយវិញទៅកុំទុកនៅទីនេះអីនាំមកផ្លាញគេបាទបាទ អរគុណលោកម៉ៅបុលដែលបានបញ្ជាក់ចំហក៏ដូចជាការឆ្លើយយ៉ាងច្រើនមែនទែនហើយបងប្អូនកំពុងចូលរួមយ៉ាងមមាញឹកជាមួយយើងហើយទាំងការខមមិន ទាំងការចូលរួមជាមតិយោបល់ក៏ដូចជាការគ្រប់គ្រងផងដែរហើយក៏មានគណៈបព្វជនក៏អ្នកគ្រប់គ្រងគណៈបព្វជនក៏ចូលមើលដែរអញ្ចឹងអរគុណមែនទែនសម្រាប់ការចូលរួមនៅថ្ងៃនេះបាទហើយបានច្បាស់តើមានបងសាមាសក៏សូមជម្រាបសួរបងផងដែរកែវកែវ សុខនិមលបាទសូមជម្រាបសួរហើយសូមស្វាគមន៍មកកាន់ការផ្សាយរបស់យើងហើយខ្ញុំបើតាមអឺការមករបស់លោកហ៊ុនសែន លើក នេះ វាអាចជាចេតនាមួយដើម្បីលោកហ៊ុនសែនអាចបញ្ជាក់ចំហណាមួយទៅកាន់គេហៅថា លោកជូបៃដិនដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកថាចង់លោកសែនអាចនឹងកែប្រែរបត់នយោបាយចង់ក្រោយឲ្យធ្វើឲ្យអាចនឹងងាកក្រោយដើម្បីឲ្យប្រទេសកម្ពុជាស្ដារនៅលទ្ធិប្រជាធិបតេយ្យបានបើតាមតាម លោកម៉ៅអំបលមើលឃើញណាអញ្ចឹងបើយើងកន្លងមកយើងឃើញថាការ រាល់ការមករបស់លោកហ៊ុនសែនតើអាចនឹងដោះស្រាយរឿងបញ្ហាច្រើន ពាក់ព័ន្ធទៅនឹងរឿងដែលលោកហ៊ុនសែនតែងប្រកាសខ្លួនចង់កំទេចអាវុធដែលជាកំទេចអាវុធដែលស្អប់អាមេរិកអីជាដើមនោះកំទេចអាវុធរបស់អាមេរិកដែលជាជំនួយ របស់អាមេរិកទៅកាន់ប្រទេសកម្ពុជានោះបានកំទេចអាវុធចោលហើយយកទៅដាក់ឃ្លាំងមិនប្រើប្រាស់ហើយមួយទៀតគឺ ពាក់ព័ន្ធនឹងការសាងសង់មូលដ្ឋានទ័ពនៅសមុទ្ររៀមដែលទៅបំផ្លាញអាគារដែលអាគារយោធាដែលជាការឧបត្ថម្ភជាជំនួយ របស់អាមេរិកអីចោល ដើម្បីទៅសាងសង់ថ្មីអីជាដើមតើអស់ទាំងនឹងលោកហ៊ុនសែនអាចនឹងដោះស្រាយចេញទេរឿងរឿងនេះបាទអឺលោកឈុនវៀនបាទលោកហ៊ុនសែននិយាយបាត់ដៃក្នុងដៃយើងមើលទស្សនភាពពាក់ព័ន្ធនឹងការប្រស្រ័យតាក់ទងណាបាទអញ្ចឹងយើងមើលតាប្រទេសកម្ពុជាជាប្រទេសគេហៅថាប្រជាជាធិបតេយ្យសេរីភូបៈប៉ុន្តែលោកហ៊ុនសែនអត់ចាប់យកអ្នកប្រជាធិបតេយ្យទេអត់យកប្រជាធិបតេយ្យឲ្យសេរីភូបៈទេទៅចាប់តែចិន ទៅចាត់គុំនេះទេហើយឥឡូវនេះបានធ្វើឲ្យសហរដ្ឋអាមេរិកមានបញ្ហាជាមួយនឹងកម្ពុជាពាក់ព័ន្ធនឹងរឿងសមុទ្រចិនអារឿងសមុទ្រចិនរឿងកោះនៅក្នុងទឹកដីខេត្តកំពង់សោមនៃប្រទេសកម្ពុជាណាណាសមុទ្ររៀមហ្នឹងផ្ដល់កន្លែងទីតាំងកងទ័ពរបស់ចិននៅក្នុងទឹកដីហ្នឹងទៀតនេះហើយដែលធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញធ្វើផ្ទុយពីអាស៊ានបាទ អាស៊ានទាំង10ប្រទេសគេមិនអោយមានបញ្ហាចឹងទេព្រោះយើងដឹងហើយបើមាន បញ្ហាចឹងកើតឡើងអញ្ចឹងវាប៉ះពាល់ដល់ប្រទេសជិតខាងវាប៉ះប៉ះពាល់ដល់ដល់សន្តិសុខអាតំបន់តំបន់អាស៊ានណាអញ្ចឹងបានក្រុមហ៊ុនសែនចេះតែទៅអោបជើងអោបដៃចិនកុំនេះតែរហូតប៉ុន្តែយកលុយពីប្រទេសប្រជាធិបតេយ្យពាក់ព័ន្ធលុយជំនួយ ពីប្រទេសប្រជាធិបតេយ្យ ពុំដែល បានសំណងទេ គេជួយនឹងជួយដោយ មនុស្សធម៌ជួយដោយ មនុស្សជាតិប៉ុន្តែលោកហ៊ុនសែនទៅយកលុយចិន គឺជាសំណងមួយដែលពោពេញទៅដោយពឹសពុលយកលុយនឹងហើយដើម្បីតាក់ទាញយកតំបន់សមុទ្ររាមនៃប្រទេសកម្ពុជាយើងហើយនៅខេត្តផ្សេងផ្សេងទៀតឥឡូវហ្នឹងហ៊ុនសែនបានឲ្យចិនអឺកាដាដាធ្វើកន្លែងពលានយន្តហោះនៅស៊ីមរៀបអញ្ចឹងកាលមុនឲ្យបារាំង ឥឡូវនេះក្រុមហ៊ុនក្រុមហ៊ុនប្រាំងតែឥឡូវនេះដកពីប្រាំងឲ្យទៅចិនអញ្ចឹងមានន័យថាហ៊ុនសែនកំពុង តែលក់ប្រទេសកម្ពុជា ពងហ៊ុនសែនកំពុងតែធ្វើឲ្យបាក់មុខបាក់មាត់នៅតំបន់អាស៊ានហ្នឹងដល់ប្រទេសហ្នឹងអញ្ចឹងបញ្ហាទាំងនេះហើយដែលធ្វើឲ្យសហរដ្ឋអាមេរិកហៅហ៊ុនសែនមកឥឡូវមិនមែនហៅហ៊ុនសែនក្នុងនាមសភាប្រធានសភាអាស៊ានទេណាហៅក្នុងនាមអាស៊ានពាក់ព័ន្ធនឹង10ប្រទេសពាក់ព័ន្ធប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ានឲ្យមកចូលរួមដែរអញ្ចឹងបានជាហ៊ុនសែនភ័យកំពុងតែរឿងរ៉ាវទាំងនេះដែរធ្វើឲ្យហ៊ុនសែនបែបផែជាបាក់មុខដោយសារបញ្ហាតំបន់ ភូមិសាស្ត្រនយោបាយបាទ ហើយឥឡូវសហរដ្ឋអាមេរិកគេត្រូវការប្រជាបតេយ្យត្រូវការសិទ្ធិនោះហើយលោកហ៊ុនសែនទៅចាប់ចិន មានន័យចង់រំលោភសិទ្ធិមនុស្សបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្លួនឯងបាទអឺអរគុណលោកម៉ៅបុលហើយមានបងប្អូនចូលរួមទៀតទេគួងពេជ្រក៏សូមជម្រាបសួរហើយសូមស្វាគមន៍មកដែរហើយខ្ញុំអឺរ៉ែនគឹមសូមបាទជំរាបសួរខ្ញុំនៅមានសំណួរទៀតហើយចង់ឲ្យលោកម៉ៅបុលជួយបញ្ជាក់ព្រោះអានឹងសំណួរ វាជាដូចជាសំណួរដែលសហរដ្ឋអាមេរិកចង់សួរលោកហ៊ុនសែនដែរអឺសំណួរដែល សំខាន់ហើយដែលសហរដ្ឋអាមេរិក តែងតែលើកឡើងនឹងគឺប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាហើយទន្ទឹមទន្ទឹមនឹងដែរយើងឃើញថាលោកហ៊ុនសែនបងហាក់ឆាយជម្រាបសួរបាទបាទហើយថាទន្ទឹមនឹងនេះដែរលោកហ៊ុនសែនតឡាការរបបលោកហ៊ុនសែនហ្នឹងគឺចោតប្រកាន់សហរដ្ឋអាមេរិកតែម្ដងចោតប្រកាន់សហរដ្ឋអាមេរិក ថានៅពីក្រោយខ្នងនៃគណៈបកសង្គ្រោះជាតិគឺចង់ទៅផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជាអានេះគឺជាគឺជាកាត់លីបាទនេះគឺជាសំណួរដែលសហរដ្ឋអាមេរិកគេហៅថា ជាសំណួរដែលសហរដ្ឋអាមេរិកនឹងសួរថាតើការចោតប្រកាន់របស់លោកហ៊ុនសែនឬក៏តឡាការរបស់លោកហ៊ុនសែនមកលើសហរដ្ឋអាមេរិកថាចង់ផ្ដួលរំរដ្ឋាភិបាលកម្ពុជានឹងអានឹងអាចអាចជាសញ្ញាមួយថាតើកាល អាការចតនឹងអាចអាចនឹងលើកលែងហើយ ឬក៏យ៉ាងម៉េចឬក៏អាចនឹងដោះស្រាយហើយឬក៏យ៉ាងណាដែរលោកម៉ៅបងអឺលោកឈុនវៀនអាលោកហ៊ុនសែននិងតឡាការរបស់លោកហ៊ុនសែនប៉ុន្តែតឡាការគាត់ដាក់សេឈ្មោះតឡាការទេប៉ុន្តែហ៊ុនសែនទាំងអស់ទេហើយពាក់ព័ន្ធចោទថាលោកប្រធានកម្មសខា មានសន្តិទិភាពជាមួយបរទេសហើយប្រទេសសហរដ្ឋអាមេរិកនៅ ពីក្រោយខ្នងនៃការ ដួលរំលំរដ្ឋាភិបាលស្របច្បាប់លោកហ៊ុនសែនណាតាមពិតទុយហើយឥឡូវមកដល់ថ្ងៃនេះអត់លឺហ៊ុនសែននិយាយទេហើយអាការចោតប្រកាន់ហ្នឹងក៏អត់ឃើញចាក់អត់ឃើញដោះអត់ឃើញថាត្រូវរំលួតឬមួយត្រូវបញ្ចប់អីដែរអត់ឃើញទេអញ្ចឹងនៅអូបអនឡាញរហូតអូបអនឡាញរំលាយគណៈបកសង្គ្រោះជាតិយករឿងដែលអត់មានគេថាផោះតាងជាក់ស្ដែងអត់មានផោះតាងអ្វីដែលយកទៅអំណះអំណាងពាក់ព័ន្ធរំលាយគណៈបកសង្គ្រោះជាតិទេ ចឹងបានហ៊ុនសែនអត់ដោះលែងកម្មសខាទេហើយຕົកនៅចោលនឹងរហូតអត់មានដំណោះស្រាយអត់មានបញ្ហាអីទាំងអស់ហើយឥឡូវហ្នឹងគេចាប់ដើមរៀបចំសេណារីយ៉ូមួយឲ្យក្រមកម្មសខាហ្នឹងដើរធ្វើតាមមូលដ្ឋានជួដដើរយ៉ាងម៉េចបើមិនដោះលែងផងហ្នឹងបាទ ដល់ដល់លែងអត់មានការលើកលែងការចោទប្រកាន់អត់មាន ដោះលែងការជាប់អីបញ្ហាផ្សេងៗអត់មានដោះលែងអត់មាននិយាយបងអញ្ចឹងឲ្យទៅធ្វើអីឲ្យទៅធ្វើអីបាទលោកលោកម៉ៅបលរឿងឃើញមួយ រយៈចុងក្រោយនេះគឺលោកកឹមសុខាដែលជា ប្រធានរបស់គណៈបកសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជាណាឃើញលោកហ៊ុនសែនដូចជាគេហៅថា ដូចជាបន្ធូរបន្ថយឲ្យគាត់នឹងដើរធ្វើសកម្មភាពបានចែកអំណោយជួបសកម្មជនរបស់ខ្លួនតាមមូលដ្ឋានបានអានឹងអាចជាចេតនារបស់លោកហ៊ុនសែនបន្ធូរស្ថានភាពនយោបាយមុនលោកហ៊ុនសែនមកកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីឲ្យកុំឲ្យមានការចោទប្រកាន់ទៅលើលោកគាត់ទេបាទអានេះមិនមែនជា បន្ធូរបន្ថយទេលោកជនវៀនយុទ្ធសាស្ត្រលោកហ៊ុនសែនបាទ យុទ្ធសាស្ត្រហ៊ុនសែនគេចង់ចងកម្មសខាឲ្យជាប់នៅនឹងព្រោះបើដោះលែងកម្មសខាគណៈបកសង្គ្រោះជាតិនឹងដំណើរការឡើងវិញទាំងអស់ហើយរចនាសម្ព័ន្ធរបស់គណៈបកសង្គ្រោះជាតិនឹងមានគ្រប់25រាជធានីខេត្តក្រុងអញ្ចឹងយុទ្ធសាស្ត្រហ៊ុនសែនអត់មានដោះទេអត់និយាយអីទាំងអស់ហើយឲ្យកម្មសខាធ្វើអីធ្វើទៅហើយឥឡូវយើងមើលទៅក្នុងការតឡាការចោតប្រកាន់ហើយអត់មាន លើកលែងអីទាំងអស់អត់មានឯកសារអីទាំងអស់ហើយជាឲ្យធ្វើថាតើធ្វើអីធ្វើមានគោលបំណងស្អីបាទមានន័យថាម៉េចអញ្ចឹងសូមឲ្យអ្នកដែលដែលដែលដើរតាមលោកប្រធាន កម្មសខាសូមបញ្ជាក់ថាតើបើតុលាការមិនមាន ការលើកលែងអត់មានឯកសារអីទាំងអស់ហ្នឹងហើយដើរទៅធ្វើមានន័យថាដើរធ្វើអីមិនដើរតាមបញ្ជាហ៊ុនសែនឬមួយយ៉ាងម៉េចបាទឥឡូវនឹងពេលហ្នឹងអញ្ចឹងសូមឲ្យឆ្លើយហើយហើយសំណួរនេះច្បាស់ បញ្ជាក់ច្បាស់ប្រាប់បងប្អូនថាតឡាការចោតយើងហើយតឡាការអត់មានចេញឯកសារឲ្យយើងថាខ្ញុំ លើកលែងនឹងឯងហើយឲ្យមានដំណើរការដើរធ្វើ ធ្វើទៅ តាមចិត្តឥឡូវអត់មាន វាអត់មាន បើមានយើងថាអានឹងអូខេតែវាអត់មានសោះហើយឲ្យទៅដើរធ្វើដើរធ្វើអីចឹងដើរធ្វើតាមបញ្ជាហ៊ុនសែនហ្នឹងដើរដើរដើរចែកអំណោយដើរទៅប៉ុន ដើរទៅមើលព្រៃព្រឹក្សាដើរទៅបំបែកបំបាក់តាមមូលដ្ឋានឬយ៉ាងម៉េចអញ្ចឹងបានសូមបញ្ជាក់ច្បាស់បងប្អូននយោបាយមិនមែនចេះតែធ្វើនឹងមាត់មិនមែនចេះតែនិយាយនិយាយទេតើតាមាន ជាក់ស្ដែងច្បាស់លាស់បានទៅរួចបានគេជឿសម័យនេះហើយបងប្អូនបាទអរគុណលោកម៉ៅបងដែលបានបញ្ជាក់ហើយខ្ញុំគ្រាន់តែបញ្ជាក់ម្ដងគ្រាន់តែចង់សួរលោកម៉ៅបងបន្តទៀតទេពាក់ព័ន្ធនឹងការធ្វើឲ្យលោកកឹមសុខាអឺ អាចចោះជួបសកម្មជនអាចចែកអំណោយបានជារូបភាពមួយថាបន្ធូរបន្ថយស្ថានភាពនយោបាយហើយមួយទៀតយើងឃើញថាតឡាការហ្នឹងក៏ចាប់ផ្ដើមទម្លាក់ថា ការដែលលោកកឹមសុខាហ្នឹងគឺមិនមាន ជាប់ពាក់ព័ន្ធនឹងជាមួយនឹងបរទេសទេពិសេសគឺមិនមានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកទេអានេះគឺជាការលើកឡើងរបស់តឡាការរបបទីក្រុងភ្នំពេញហើយយើងឃើញថាបន្ធូរឲ្យកឹមសុខាលោកកឹមសុខានឹងអាចដើរបាន ហើយក្រោយមកទៀតយើងឃើញថាការវៃប្រហាសហរដ្ឋអាមេរិកអីជាដើមពីសំណាក់របបទីក្រុងភ្នំពេញឬក៏បកពួករបស់លោកហ៊ុនសែនអីពីមុនធ្លាប់វៃប្រហាខ្លាំងណាប៉ុន្តែឥឡូវដូចជាស្ងាត់មិនសូវហ៊ានវៃប្រហាគេហៅថាសហរដ្ឋអាមេរិកដោយសារតែ ជាគេហៅថារបិតនយោបាយដែលលោកហ៊ុនសែនចង់មើលសហរដ្ឋអាមេរិកតើសហរដ្ឋអាមេរិកអាចនឹងជឿលោកហ៊ុនសែនឬក៏អាចនឹងមើលឃើញថាការបន្ធូរបន្ថយរបស់លោកហ៊ុនសែននៅក្នុងទៅលើលោកកឹមសុខាទៅលើសហរដ្ឋអាមេរិកការដក ការចត់ប្រកាន់ទៅលើសហរដ្ឋអាមេរិកអីជាដើមអានឹងទៅសហរដ្ឋអាមេរិកគេជឿលោកហ៊ុនសែនទេបាទ គេអត់ជឿទេបងបងប្អូនជនជាតិខ្មែរហើយលោកឈុនវៀនសម្បីតែប្រជាពលរដ្ឋសាមញ្ញធម្មតាក៏គេអត់ជឿដែរហើយសាររដ្ឋអាមេរិកគេកាន់តែឡើងជឿព្រោះយើងមើលអតិថិភាពជាក់ស្ដែងពាក់ព័ន្ធនឹងអឺបង្កើតកងទ័ពឲ្យទីតាំងភូមិសាស្ត្រនយោបាយរបស់ចិននៅក្នុងទឹកដីសមុទ្ររៀមហ្នឹងណាគេឃើញតាមកាយរណបហើយគេដឹងកាយហ៊ុនសែនហើយហើយដោយសារមិនដែរបងប្អូន ព្រោះហ៊ុនសែនជាមនុស្សមិនកែចរិតទេ នៅដដែលហ្នឹងមកអោនទៅអញ្ចឹងប៉ុន្តែវិញនឹងងើយដល់មេឃបងប្អូនហ៊ុនសែនអញ្ចឹងដូចពេលដែលជួបបងប្អូនសុំសន្លឹកឆ្នោតអញ្ចឹងអោនធ្វើអោនត្រន់ត្រន់ធ្វើមុខគួរឲ្យអាណិតប៉ុន្តែដល់បានសន្លឹកឆ្នោតហើយបងប្អូនវាយបងប្អូនដំបងប្អូន ចាប់បងប្អូនដាក់គុកសម្លាប់បងប្អូន បំផ្លាញព្រៃឈើឥឡូវមកសាររដ្ឋអាមេរិកអញ្ចឹងដែរ គេឲ្យកូនចៅគេអត់ឲ្យនិយាយអីប៉ះពាល់សាររដ្ឋអាមេរិកទេប៉ុន្តែចាំមើលទៅវិញចាំមើលចុះចុះពីយន្តហោះនៅពោធិ៍ចិនតុងភ្លាមហ៊ុនសែន ក្អេងក្អាងផ្លែទៀតហើយអញ្ចឹងយុទ្ធសាស្ត្រហ៊ុនសែនហើយនឹងប៉ុលពតមិនខុសគ្នា ទេ ហើយសហរដ្ឋអាមេរិកគេដឹងច្បាស់ណាស់ពិសេស ប្រទេសប្រជាតៃប្រទេសផ្សេងផ្សេងគេដឹងច្បាស់ណាស់ដឹង ថាកាយៅហ៊ុនសែនមិនដូរកាយៅចរិតចរិតអន់នឹងទេ នៅតែ បន្តធ្វើបាប ប្រជាពលរដ្ឋខ្មែរអញ្ចឹង ហើយដូចជាចាប់គណៈបកសង្គ្រោះជាតិរំលាយគណៈបកសង្គ្រោះជាតិចឹងជារឹកហ៊ុនសែនអត់ឲ្យសង្គ្រោះជាតិមកវិញទេបើឲ្យសង្គ្រោះជាតិមកវិញហ៊ុនសែននឹងចាញ់តែម្ដងបាច់ទៅបាច់អីចាញ់តែម្ដងហើយចាប់មេបកសង្គ្រោះជាតិទុកនឹងដើម្បីឲ្យ ជួយបន្សាបនៅតាមមូលដ្ឋានណាមានអ្នកខ្លះនៅតាមមូលដ្ឋានចាំមើលគណៈបាសគ្រួជាតិចាំមើលលោកធានកម្មថាចាំមកម៉េចបោះឆ្នោតជាតិបាទអញ្ចឹងបើបងប្អូននៅចាំ ទុកឲ្យហ៊ុនសែន5ឆ្នាំទៀតឬមិនបាទទុកឲ្យគេវាយដល់បងប្អូនបន្តទៀតតែកម្មសខាបើសិនជាភ្លើងទីនអត់ឈ្នះកម្មសខាក៏អត់រួចដែរនៅតែអញ្ចឹង2025ក៏គេមិនដោះលែងហើយសុយគេទុកមកជីវិតបាទអញ្ចឹងបងប្អូនឲ្យច្បាស់ការដឹកនាំរបស់លោកហ៊ុនសែនដូចប៉ុលពតអញ្ចឹងប៉ុលពតនឹងបាទបាទលោកលោកម៉ៃបុលបើបើយើងមើលតាមស្ថានភាពនឹងពេលបច្ចុប្បន្នតាមភាពនៅពេលបច្ចុប្បន្ននេះ យើងឃើញថាលោកក្រមលោកហ៊ុនសែនក្តីបတ်នយោបាយនៅក្នុងគណៈបកប្រជាជនក្តីយើងមើលដូចជាមានមុនដំបូងគឺមានការឆ្លោះប្រកែកគ្នាហើយលោកហ៊ុនសែននឹងមិនចេញសរសៃកដាក់គ្នាអីជាដើមយ៉ាងកំហឹងហើយលោកហ៊ុនសែននៅក្នុងប្រទេសកម្ពុជានេះគឺដូចជាខ្លាមួយដែលគេហៅថាខ្លាំង ដូចលោកហ៊ុនសែនតែលើកឡើងសម្រាប់រាជស្ដីសម្ដីសារិកាអីជាដើមហ្នឹងលោកហ៊ុនសែនតែ តែនិយាយច្រើនលើកហើយថាគាត់នឹងខ្លាំងណាស់ហើយគាត់នឹងគឺជាអ្នកដែលបរោះខ្លាំងនៅក្នុងប្រទេសកម្ពុជាអីជាដើមតើនៅពេលដែលលោកហ៊ុនសែនមកកាន់ទឹកដីសហរដ្ឋអាមេរិកហ្នឹងអាចជាកូនឆ្លុះឬក៏អាចជាកូនប្រពៃដែរលោកម៉ែបាទ អត់មែនណាកូនឆ្លោះកូនប្រប៉ែគឺក្តោចូលរុនក្តោចូលរុនទឹកលូបងប្អូនក្តោរុនចូលទឹកលូងើពីទឹកលូមកក្តាចុះញោះគុកគួរឲ្យអាណិតណាប៉ុន្តែកុំអាណិតសัตว์ក្តោហ៊ុនសែនហ្នឹងណាអត់បានទេហ៊ុនសែនជាមនុស្សមួយដែលហៅស៊ីជំរឿនៃការសម្លាប់ស៊ីជំរឿនៃការ គ្រប់គ្រងអំណាចដែលផ្ដាច់ការណាគ្រប់គ្រងអំណាចផ្ដាច់ការបើគ្រប់គ្រងអំណាចតាមប្រជាធិបតេយ្យអាហ្នឹងយើងអត់ខ្លាចទេប៉ុន្តែគ្រប់គ្រងអំណាចដោយផ្ដាច់ការព្រោះហ៊ុនសែនរាល់លើក ពុំដែលបានសិលឹកឆ្នោតដោយប្រជាពលរដ្ឋបោះឆ្នោតឲ្យជោគជ័យទេដែរទេ93ចាញ់ពុនសិនពេជ្រកាលប៉ែនសវណ្ណវាយចាប់ប៉ែនសវណ្ណដាក់គុកយកអំណាច93វាយពុនសិនពេជ្រយកអំណាចរហូតមកដល់ឥឡូវរំលាយសង្គ្រោះជាតិយកអំណាចទៀតព្រោះ2017គ្រោះជាតិឈ្នះអស់ហ្នឹងដល់2018គ្រោះជាតិមិនបានដឹកនាំប្រទេសតែហ៊ុនសែនរំលាយចោលយកអំណាចគេទៀតឥឡូវអំណាច3ដែលលោកហ៊ុនសែនបានយកណា93 ការប៉ែនសវណ្ណម្ដងមកដល់93បំផ្លាញពុនសិនពេជ្រមកដល់2007បំផ្លាញបំផ្លាញ2017បំផ្លាញសង្គ្រោះជាតិទៀតឥឡូវ3លើកមកជីវិតគាត់ គឺសម្លាប់គេដើម្បីអំណាចខ្លួនឯងរហូតអញ្ចឹងលោកហ៊ុនសែនមកសហរដ្ឋអាមេរិកនេះបងប្អូនចាំមើលទេដើរធ្វើគួរឲ្យអាណិត គួរអាណិតឥឡូវយើងមើលទៅដើរដើរធ្វើត្រន់ត្រន់មកជួបមហាអំណាចណាដើរត្រន់ត្រន់ពេលដល់ទៅវិញចាំមើលគេក្អេងក្អាងហើយសារព័ត៌មានរបស់គេហ្នឹងបងប្អូនចង់លើកសារព័ត៌មាន ក្រុមលោកហ៊ុនសែនបន្តិចពាក់ព័ន្ធនឹងអ្វីដែលបំរើ ប្រជាពលរដ្ឋអ្វីដែលបំរើសង្គមពួកគេអត់ដែរទៅទៅថតអត់ដែរទៅផ្សាយទេឥឡូវពាក់ព័ន្ធនឹងណាកាវើសួរក្រុមហ៊ុនសែនក្រុមព័ត៌មានរបស់លោកហ៊ុនសែនដែរទៅផ្សាយទេ អត់ដែលឃើញផ្សាយទេហ៎បញ្ហាវាយដីធ្លីយើរបស់ប្រជាពលរដ្ឋសួរក្រមសារព័ត៌មានរបស់ក្រមលោកហ៊ុនសែនដែលផ្សាយទេអត់ឃើញទេ ពាក់ព័ន្ធនឹងការចែកអំណោយការទៅគ្រប់គ្រងហ៊ុនសែនចែកអំណោយគណៈប្រជាជនណាឃើញទៅផ្សាយប្រងព្រាតហើយហ៊ុនសែនទៅណារត់ទៅតាមសិក្សាព័ត៌មានជន់ជើងគ្នាតែបញ្ហាជួយពលរដ្ឋអត់ដែលឃើញសោះអត់ដែលឃើញសោះ ពលរដ្ឋរងទុកក៏ដែរឃើញដែរតំណាងរាហ៊ុនសែនក៏ចឹងដែរមេឃុំចៅគាត់ថែមទាំងមន្ត្រីឯករាជ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធជាមន្ត្រីឯករាជ្យទីបញ្ចប់ទៅបំរើហ៊ុនសែនអោនក្បាលជាមួយហ៊ុនសែនបំផ្លាញប្រជាពលរដ្ឋខ្លួនឯងបំផ្លាញម្ចាស់ឆ្នោតតែឥឡូវគេចាប់ដើមទៀតដែរចាប់ដើមធ្វើទុកបុកម្នេញម្ចាស់ឆ្នោតបណ្ដាបណ្ដារហូតដល់ពេល បានស្លឹកឆ្នោតហើយកាន់តែខ្លាំងជាងមុនទៀតបងប្អូនអញ្ចឹងចាំឲ្យច្បាស់អញ្ចឹងកុំ ថាកំទុកមុខឲ្យហ៊ុនសែនអសោះនៅថ្ងៃទី5ខែ6ហ្នឹងត្រូវផ្លាស់ប្ដូរទៅកុំនៅទៀតបងប្អូនបាទបាទក៏សូមបញ្ជាក់បងប្អូនផងដែរថាថ្ងៃទី12 13ខែអឺមីនាបាទខែមេសាឧសភាបាទសំទោសបងប្អូនខែ5ឆ្នាំ2022ខាងមុខនេះវត្តមានក៏ដូចជាគេហៅថាការប្រជុំអាស៊ានអាមេរិកនឹងចាប់ផ្ដើមនៅ ថ្ងៃខាងមុខនេះហើយហើយហើយមិនយូរទេប្រហែលថ្ងៃទៀតនឹងដល់ហើយហើយការមកកាន់ទឹកដីសហរដ្ឋអាមេរិកនេះយើងដឹងច្បាស់ហើយថាគេប្រជុំមិនមែនប្រជុំឬលើកដង្កើងឬក៏សរសើរគឺប្រជុំដើម្បីរក ដំណោះស្រាយវិបត្តិនៅក្នុង ប្រទេសអាស៊ានតែម្ដងហើយនៅក្នុងនោះផងដែរសហរដ្ឋអាមេរិកគម្រោងដែលសហរដ្ឋអាមេរិកនឹងជួបលោកហ៊ុនសែនដោយផ្ទាល់ហើយជួប អាចនឹងលោកហ៊ុនសែននឹងទៅជួបអាចអាចនឹងលោកហ៊ុនសែននឹងជួបក្រៅភេកីជាមួយនឹងប្រធានាធិបតីโจ Biden ហើយពាក់ព័ន្ធទៅនឹងសំណួរដែលលោក Joe Biden នឹងសួរទៅកាន់លោកហ៊ុនសែននឹង3ករណីធំធំបីករណីធំធំដែលលោកហ៊ុនសែនត្រូវតែឆ្លើយនៅ ចំពោះមុខប្រធានាធិបតីโจ Biden ហើយក៏ជាការបដិញ្ញារបស់លោកហ៊ុនសែនដែរទី1គឺពាក់ព័ន្ធនឹងការដាក់សាំងការសាងសង់មូលដ្ឋានទ័ពនៅសមុទ្ររៀម ដែលយើងដឹងហើយថាការលាក់បាំងការសាងសង់មូលដ្ឋានទ័ពនៅសមុទ្ររៀមនឹងលាក់បាំងយូរហើយប៉ុន្តែលាក់បាំងអត់ចិត្តដោយសារតែប្រព័ន្ធទំចេញវិជា ទំនើបប្រព័ន្ធកាយរណបរបស់សហរដ្ឋអាមេរិកនឹងគឺចាប់បានច្បាស់ណាស់អញ្ចឹងការដែលមកសហរដ្ឋអាមេរិកថាថាលោកហ៊ុនសែនអាចនឹងមានគេហៅថាលេះដោះសារឬក៏ឆ្លើយដោះសារយ៉ាងម៉េចជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលើពិភពលោក ទី2ពាក់ព័ន្ធនឹងការចោតប្រកាន់ តទៅនឹងការចត់ប្រកាន់មកលើគណៈបកសង្គ្រោះជាតិដែលថាគណៈបកសង្គ្រោះជាតិនឹងចង់ផ្ដួលរំលំ របបលោកហ៊ុនសែនឬក៏គេហៅថាគណៈបកសង្គ្រោះជាតិនឹងមានបរទេសនៅក្រៅខ្លោពិសេសគឺសហរដ្ឋអាមេរិកថាតើដំណោះរឿងនឹងតើលោកហ៊ុនសែននឹងដោះស្រាយយ៉ាងណាលោកហ៊ុនសែននឹងដោះស្រាយយ៉ាងណាថាថាសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែលធ្វើឲ្យលោកហ៊ុនសែននឹង គេហៅថាចង់ដួលរំអិលថាដែលលោកអ៊ុនសែននឹងចោទថាចង់ដួលរំលំខ្លួនអីជាដើមទី2គឺពាក់ព័ន្ធទី3បាទទី3គឺពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដែលធ្លាក់យ៉ាង កំហុកមួយ រយៈចុងក្រោយក្រោយអំពីការអត់ គេហៅថាមិនមានវត្តមានរបស់គណៈបកសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជាអញ្ចឹងចម្លើយឲ្យចំនួនទៅធំធំទាំងនេះថាតើលោកហ៊ុនសែននឹងអាចដោះស្រាយជាមួយនឹងសហរដ្ឋអាមេរិកបានទេនៅពេលដែលមកជួបសហរដ្ឋអាមេរិកហើយនឹងអាចនឹងឆ្លៀតសួរមួយទៀតបងប្អូនត្រូវចាំឆ្លៀតសួរមួយទៀតគឺពាក់ព័ន្ធនឹងការ ដកប្រមូលសភាវុធឬក៏គេហៅថាអាវុធរបស់អាមេរិក ដែលបានផ្ដល់ទៅឲ្យកម្ពុជាយកទៅដាក់ឃ្លាំងទុកឬក៏ដុតកំទេចចោលអានឹងត្រូវចាំថាមិនមែនជារឿងនយោបាយធម្មតាទេ គឺជារឿងនយោបាយរវាងប្រទេសនីមួយនីមួយសួរថាតើអាការយកទៅដាក់ឃ្លាំងអាកំតិចអាវុធរបស់គេនឹងថាតើវាចំណេញឬក៏វាវាចំណេញដល់កម្ពុជាឬក៏អាចដខាត់ដល់កម្ពុជាឬមួយក៏កម្ពុជាអាចនឹងคลายខ្លួនធ្វើជាសត្រូវជាមួយនឹងសហរដ្ឋអាមេរិកអានេះវាចូលចាំឲ្យច្បាស់ហើយមួយទៀតដែលយើង ដែលយើងមើលឃើញសំខាន់មួយទៀតនឹងពាក់ព័ន្ធទៅនឹងលោកហ៊ុនសែនជាប្រធានអាស៊ានហើយគ្រប់គ្រងលោកមីងអ៊ុងលៀង ដែលជាមេរដ្ឋានៅប្រទេសភូមាអានឹងដែលដែលសហរដ្ឋអាមេរិកដែលគេបានដកទាំងទូតគេមានគេដាក់ទណ្ឌកម្មសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមីងអងលៀងដាក់ទណ្ឌកម្មទៅលើមេរដ្ឋានៅក្នុងប្រទេសភូមាគ្រប់ច្រកល្ហកទាំងអឺរ៉ុបទាំងអីទាំងគឺគឺគេរួមដៃគ្នាដាក់ទណ្ឌកម្មទៅលើលោកមីងអងលៀងបែរទៅជាលោកហ៊ុនសែននឹងគូគ្រប់គ្រងលោកមីងអងលៀងវិញគឺអញ្ចឹងអានេះគឺជាសំណួរពួកការគ្រប់គ្រងលោកមីងអងលៀងគឺជារឿងមួយដែលយើងចង់បញ្ជាក់ថា គឺជាការទៅចូលដៃបានន័យថាទៅចូលដៃកំតិចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសភូមាពិសេសគឺតំបន់អាស៊ានតែម្ដងអញ្ចឹងហើយបានជា លោកហ៊ុនសែនពិបាកក្នុងការមកសហរដ្ឋអាមេរិកបើថាគេអញ្ជើញគឺគេកិត្តិយសហើយ មិនចឹងលោកម៉ៅបើតែគេអញ្ជើញគេថាជាកិត្តិយសហើយតែបានមកប្រជុំប្រទេសមហាអំណាចលើពិភពលោកប៉ុន្តែសួរថានៅពេលដែលមកប្រជុំហ្នឹងគេនិយាយសរសើរលោកហ៊ុនសែនឬក៏គេសួរសំណួរទៅលោកហ៊ុនសែនដើម្បីឲ្យលោកហ៊ុនសែនដោះស្រាយនៅសំណួរដែលគេចោទសួរសំខាន់សំខាន់ដែលខ្ញុំបានលើកឡើងមិញអញ្ចឹងថាតើអាចដោះស្រាយបានចេញឬក៏អត់អានេះសិតតែជារឿងដែលលោកហ៊ុនសែនព្រួយបារម្ភក្នុងការមកជន់ទឹកដីសហរដ្ឋអាមេរិកទី2អាចនឹងមានវត្តកហៅថា មួយទៀតហ្នឹងគឺអាចនឹងមានគេហៅថាបាតកម្មបាតកម្មហ្នឹងគឺចេញពីប្រជាពលរដ្ឋខ្មែរដែលនៅ ប្រទេសអាមេរិកនឹងផ្ទាល់តែម្ដងដែលគាត់ឈឺចាប់ដែលគាត់ឈឺចាប់ដោយសារតែការដឹកនាំរបស់លោកហ៊ុនសែនរាប់សិបឆ្នាំមកហើយធ្វើឲ្យពួកគាត់នឹងគេហៅថា មិនពេញចិត្តនឹងការដឹកនាំរបស់លោកហ៊ុនសែនដែលរំលោភលទ្ធិប្រជាធិបតេយ្យសម្លាប់មនុស្សចាប់មនុស្សដាក់គុកដាក់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាទាំងអយុត្តិធម៌ប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាកាត់ដីឲ្យបរទេសទៅរំណប់បរទេសពិសេសគឺក៏រំណប់ប្រទេសយួនប្រទេសចិនអីជាដើមអញ្ចឹងនឹងហើយនឹងនឹងមានវត្តមានអ្នកដែលឈឺចាប់ដោយសារតការដឹកនាំរបស់លោកហ៊ុនសែននឹងមានវត្តមាននៅថ្ងៃដែលលោកហ៊ុនសែនមកជន់ទឹកដីសហរដ្ឋអាមេរិក អានេះសុទ្ធតែជារឿងដែលលោកហ៊ុនសែនមកមិនមែនលក្ខណៈសบายចិត្តទេបងប្អូនគឺមកលក្ខណៈបែបគេហៅថាអឺលក្ខណៈភ័យមិនចឹងលោកម៉ែបងលក្ខណៈភ័យបាទគេហៅមកសួរហ្នឹងហ្នឹងក៏កំពុងតែព្រួយបារម្ភដែររឿងនេះសថាមិនមកប្រជុំទេបងប្អូនហៅមកសួរមិនមកមកទទួលពានរង្វាន់ដោយលោកហ៊ុនសែនទៅរុស្ស៊ីលោកហ៊ុនសែនទៅចិនទេពានរង្វាន់រុស្ស៊ីចិនដែលលោកហ៊ុនសែនទទួលបានជាពានរង្វាន់ពួកផ្ដាច់ការ មិនមែនជាពានរង្វាន់ដែលបានមកពីរំលទ្ធិជាតិតៃមានការគ្រប់គ្រងពីប្រជាពលរដ្ឋនោះទេបាទហើយតាមការមើលឃើញមួយទៀតលោកម៉ៅបលតើតើចំនួនប្រជាពលរដ្ឋនឹងអាចចូលរួមច្រើនទេនៅពេលដែលលោកហ៊ុនសែនមកកាន់ទឹកដីសហរដ្ឋអាមេរិកច្បាស់ណាស់លោកឈុនវៀនប្រហែលជាច្រើនហើយដោយសារយើងមើលទៅ ប្រជាពលរដ្ឋនៅទីនេះគេក្តៅក្រហាយនឹងហ៊ុនសែនច្រើនបាទហើយពិសេសឃើញពួកខ្ញុំដែលទៅមកជាង10នាក់ជាង10គ្រួសារមកដល់ទឹកដីសហរដ្ឋអាមេរិក ចឹងគាត់ចូលរួមច្រើនហើយព្រោះគាត់ដឹងកាលពីថ្ងៃមុនខ្ញុំបានបញ្ជាក់ប្រាប់គាត់ហើយថាបើសិន ជាហ៊ុនសែនថាប្រទេសកម្ពុជាមានសន្តិភាពមែនមិនមែនពួកខ្ញុំមកដល់ទឹកដីសហរដ្ឋអាមេរិកទេដោយសារក្រុមហ៊ុនសែននឹងអត់មានសន្តិភាពទេហើយការរីចម្រើនរបស់លោកហ៊ុនសែនទៀតមិនមែនប្រជាពលរដ្ឋខ្មែរចំណាក់ស្រុក មួយថ្ងៃមួយថ្ងៃរាប់រយនាក់ទេមកទឹកដីថៃមកធ្វើការមុខរបរប្រកបមុខរបររស៊ីចិញ្ចឹមជីវិត នៅក្នុងទឹកដីគេហើយបើសិនជាលោកហ៊ុនសែននិយាយបោកគេបោកលែងការទេព្រោះនៅសម័យនេះហើយឥឡូវយើងមើលទៅសំបីតែខ្ញុំឡាយនៅទីនេះជាមួយនឹងជនវៀនក៏ប្រជាពលរដ្ឋតាមមើលនៅក្នុងប្រទេសកម្ពុជា25រាជធានីខេត្តក្រុងគេតាមមើលគេដឹងគេច្បាស់ណាស់អញ្ចឹងហ៊ុនសែនលាក់លែងចិត្តហើយដោយសនរាថាស្រាតខោជួនផ្ដាច់ការហ្នឹងណាស្រាតខោហ៊ុនសែនណាឥឡូវហ្នឹងកាលមុនហ៊ុនសែនលៀកខោចិត្ត ស្លៀកខោបិទបាំងអំពើអាក្រក់បានតែឥឡូវគេស្រាតខោហ្នឹងស្រាតខោគ្រប់កន្លែងសម្បីប្រជាពលរដ្ឋនៅក្នុងស្រុកក៏ស្រាតខោហ៊ុនសែនដែរពាក់ព័ន្ធណាការវើក៏មកដើរស្រាតខោហ៊ុនសែនហើយហើយយើងមើលទៀតនៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះការចូលរួម របស់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋខ្មែរដែលគាត់ស្រឡាញ់សិទ្ធិសេរីភាពណាស្រឡាញ់សិទ្ធិសេរីភាពច្រើនណានៅសហរដ្ឋអាមេរិកច្រើនណាដូចជាគណៈបកសង្គ្រោះជាតិក៏ច្រើនដែរបងប្អូនច្រើនមែនតើ អញ្ចឹងគណៈបព្វជិជនកភ័យហ៊ុនសែនកភ័យដែរនេះហើយដែលជាជំរើសដែលលោកហ៊ុនសែនមកដល់សហរដ្ឋអាមេរិកជាឱកាសរបស់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកពិសេសពួកយើងខ្ញុំទាំងអស់គ្នា ដែលទើបដល់ថ្មីថ្មីណាទើបដល់ថ្មីថ្មីក្តៅក្តៅទៅពងទៅជួបហ៊ុនសែនត្រូវចង់ជួបហ៊ុនសែនអញ្ចឹងបងប្អូននៅក្នុងទឹកដីសហរដ្ឋអាមេរិកក្រោយពីខ្ញុំឡាយនៅពេលនេះសូមបងប្អូនចូលរួមទាំងអស់គ្នានៅនៅថ្ងៃទី12ខាងមុខនេះចូលរួម យើងត្រូវចូលរួមសំដាយមតិហើយមិនថែមប៉ុណ្ណឹងលោកឈុនវៀនមានភូមាចូលរួមដែរភូមាប្រជាពលរដ្ឋភូមាចង់ជួបហ៊ុនសែនដែរព្រោះហ៊ុនសែនទៅត្រូវជាមួយមីនអងលៀងហើយមីនអងលៀងឥឡូវនេះបានខ្នងធំចិនហើយអញ្ចឹងហ៊ុនសែនខ្នងចិនមីនអងលៀងភូមានោះក៏ខ្នងចិនដែរអញ្ចឹងប្រជាពលរដ្ឋភូមាក៏ចង់ទៅជួបដែរចង់ទៅជួបក្រុមហ៊ុនសែន ក៏ដូចតែខ្ញុំហើយនឹងប្រទេសផ្សេងផ្សេងដែលមកហ្នឹងចង់សម្ដែងមតិថា ប្រទេសកម្ពុជាជា ប្រទេសរំលោភសិទ្ធិមនុស្សចាប់ប្រជាពលរដ្ឋឯងដាក់គុកមកដល់ថ្ងៃនេះនៅតែចាប់ប្រជាពលរដ្ឋដាក់គុកដដែលអត់មានដូរផ្លាស់ទេហើយការគម្រាមកំហែង នៅតែបង្កើនល្បឿននៃការគម្រាមកំហែងដដែលអញ្ចឹងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរយើងថាអ៊ុយក្រែនចុះរុស្ស៊ីបាញ់គេថាឈ្លានពានកម្ពុជា យួននិងហ៊ុនសែនឆ្លៀនពៀនដូចគ្នាឆ្លៀនពៀនទាំងសិទ្ធិសេរីភាពឆ្លៀនពៀនទាំងដីធ្លីពលរដ្ឋការងារផ្សេងផ្សេងក៏ក្រុមហ៊ុនសែន រំលោភយកដែរហើយនៅក្នុងប្រទេសកម្ពុជាជា ប្រទេសដែលប្រទេសដាក់លក់ដូចក្លឹបបលវិន័យបានលើកឡើងណាជាប្រទេសដាក់លក់ចឹងហ៊ុនសែនដាក់លក់អស់ហើយរាល់ថ្ងៃនេះចឹងមកដល់ទឹកដីអាមេរិកចង់សួរថាពេលណាបានឈប់លក់បានឈប់លក់ប្រទេសពេលណាបានឈប់លក់ ព្រៃភ្នំរ៉ែមិនថែមប៉ុណ្ណេះបាទអរគុណលោកម៉ៅបលរត់ទឹកបាទហើយខ្ញុំក៏សូមម៉ែខ្ញុំនៅមានរឿងចាំក្រោយបន្តិចទៀតមានបងប្អូនយើងគាត់សំណុំពោឲ្យយើងជួយលើកយករឿងអ្នកស្រីអី ហ៊ុនស៊ីណាតបាទហ៊ុនស៊ីណាតយើងហៅលោកយាយពួកយាយណាតយាយណាតយាយណាតវាបងប្អូនគាត់លើកសំណុំពរយើងចាំនិយាយបន្តិចបន្តែយើងនឹងនិយាយពេលពេលចុងក្រោយបន្តែយើងនឹងនិយាយនៅហ៊ុនសែនបិទបញ្ចប់វាហ៊ុនសែនបន្តិចសិនលោកម៉ៅបុលបញ្ជាក់យើងបញ្ជាក់ប្រាប់បងប្អូនដែរថានេះជាព័ត៌មានដែលយើងលើកឡើងថាពាក់ព័ន្ធទៅនឹងរឿងដែលលោកហ៊ុនសែនមកកាន់ទឹកដីសហរដ្ឋអាមេរិកនៅពេលខាងមុខ ចឹងយើងចូលដោយសារម៉ោងចាគិតទៅមុខហើយយើងសូមចូលដល់យាយហ៊ុនសេណាតតិចចោះដោយសារតែ មានបងប្អូនក៏សំណូមពរច្រើនណាស់ជួយនិយាយតិចទៅឃើញគាត់រំច្រៀងជាមួយនឹងយាយអីយាយអឿនអើយាយអឿនហើយមួយទៀតជំទាវអីមួយទៀតហ្នឹងរំច្រៀងមកក្រុមគ្នាគេហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងគឺឃើញគាត់ហ្នឹងឌឺដងឌឺដង ទៅកាន់ប្រទេសអ៊ុយក្រែន ឌីដងទៅកាន់ប្រទេសអ៊ុយក្រែនថាអឺប្រទេសកម្ពុជាមានសន្តិភាពសបាយអញ្ចឹងមិនមែនអ៊ុយក្រែនទេអីជាដើមគឺជាសារមួយមិនមែនជាសារដែលគេហៅថាអឺជាសារដែលល្អហើយជាសារនឹងគឺសារ ដោតឬក៏ឌឺដងទៅលើ ប្រទេសអ៊ុយក្រែនតែម្ដងដែលគេនឹងគេពិភពលោកគេកំពុងតែយកចិត្តទុកដាក់ជួយអ៊ុយក្រែនបាទកំពុងឈឺចាប់កំពុងតែយកចិត្តទុកដាក់ជួយអ៊ុយក្រែនទាំងសម័យតែសហរដ្ឋអាមេរិកនឹងគេជួយទាំងសម្ភារៈជាអាវុធទាំងលុយគ្រប់សពសារពើឲ្យពិភពលោកតែម្ដងលោកមហបុលពិភពលោកគឺកំពុងរួមដៃជួយអ៊ុយក្រែនលើកទាំងលើកទឹកចិត្តអ៊ុយក្រែនដើម្បីតស៊ូជាមួយនឹងប្រទេសរុស្ស៊ីដែលជាប្រទេសឈ្លានពានប៉ុន្តែយើងមើលហ៊ុនសេណាតហ្នឹងគឺគាត់បាន ឌឺដងទៅប្រទេសអ៊ុយក្រែនដែលកំពុងតែមានទុកលំបាកហើយកំពុងតែគេហៅថាតស៊ូជាមួយនឹងរុស្ស៊ីដែល ជាប្រទេសមហាអំណាចមួយដែលប្រទេសមហាអំណាចនេះគឺមកឆ្លៀនពៀនចង់បានទឹកដីរបស់គេអញ្ចឹងយើងឃើញថាសម្បីតែយើងក៏ធ្លាប់សើនផ្ញើសារទៅជូនពោអ៊ុយក្រែនឲ្យបានទទួលជោគជ័យហើយសូមឲ្យអ៊ុយក្រែននឹងយកឈ្នះនៅគេហៅថា រុស្ស៊ីដែលឈ្លានពានហ្នឹងហើយមិនត្រឹមតែប៉ុណ្ណឹងគឺនៅសហរដ្ឋអាមេរិកហ្នឹងគឺពួកវិជាបរដ្ឋខ្មែរហ្នឹងក៏បានរៃអង្គាសគ្នាដើម្បី ចូលរួម ទៅជួយពលរដ្ឋអ៊ុយក្រែនជាសម្ភារៈជាគ្រឿងបរិភោគបរិភោគជាងថាវិការអីជាដើមដើម្បីអីគឺដើម្បីលើកទឹកចិត្តទៅដល់អ៊ុយក្រែនដែលជាប្រទេសដែលរងគ្រោះមិនចឹងមិនមែនធ្វើដូចរបៀបអឺនិយាយយាណាតអីនិយាយហើយយាណាតតិចព្រោះពេលមានតែមិនអញ្ចឹងយើងមើល បងនឹងសាក្រមបំពល់ហ្មងពុលនៅក្នុងប្រទេសកម្ពុជាយើងមើលចាស់ទុំហើយគួរតែប្រើភាសាឬក៏ប្រើតែគេហៅថាទង្វើដែលអាច នាំជាគំរូទៅដល់យុវជនចំនួនក្រោយទៅដល់សង្គមជាតិមិនមែនប្រែថាសបាយហឺហា អាងខ្លួនឯងនឹងជាមន្ត្រីរបស់គណៈបព្វជិជនជាមន្ត្រីកូនតែខ្សែស្រឡាយរបស់លោកហ៊ុនសែនធ្វើអ្វីតាមចិត្តហើយមានលុយរាប់កោតអាលុយដែលប្លន់ពីរះអាលុយដែលពុកកលួយលុយដែលបំផ្លាញជាតិនឹងយកមកសបាយតែមកក្រុមគ្រួសារខ្លួនឯងនឹងបាក់ពួកហើយទៅដៀលទៅដល់ប្រទេសអ៊ុយក្រែនដែលជាប្រទេសរងគ្រោះដោយពិភពលោកទៀត គ្រោះដងគ្រោះដោយសារតែគេឆ្លៀនពៀនទៀតមិនត្រឹមតែប៉ុណ្ណឹងសាររបស់គាត់សបាយភាពសបាយរបស់គាត់នឹងគឺជាសារដែលឌឺដងទៅដល់ពលរដ្ឋទៀតពលរដ្ឋខ្មែរនឹងគឺពលរដ្ឋដែលរងគ្រោះហើយអត់ការងារធ្វើរត់លូនក្រាបមកសុំការងារនៅប្រទេសថៃទៅវិញត្រូវបានគេចាប់ដាក់គុកដាក់ចង្វាក់ត្រូវបានគេធ្វើបាត់បែកបាក់ក្រុមគ្រួសារអីជាដើមឃើញទេ សួរថាតើសបាយរបស់គាត់នឹងជាសជាសបាយគេហៅថាសបាយឬកំណត់ទុករបស់រាជជាការសបាយរបស់គាត់ធ្វើឲ្យភាពជឿចាប់របស់ពលរដ្ឋខ្មែររាប់លានអ្នកនៅក្នុងប្រទេសកម្ពុជានឹងគាត់មិនសប្បាយចិត្តជាមួយទេអញ្ចឹងហើយបានមានបងប្អូនគាត់សំណូមពរថាហើយជួយនិយាយតិចទៅព្រោះនិយាយនឹងដូចជា សម្បើមណាបើចេញមកអាកាឡាបែបគេហៅថាឌឺដងទៅលើអ្នកក្រីក្រអ្នកទុំសោយបាទនិយាយណាតនឹងការពារតែអ្នកអាក្រក់ទេដូចជាម្នាក់មួយដែលលក់លែលក់អីហ្នឹងហើយម៉ែរួយណាម៉ែរួយក្រុមម៉ែរួយឯងម្នាក់មួយប្រុសដែរដែលធ្វើស្អីគ្រូឬគ្រួយចូលណានិយាយនឹងតែការពារអញ្ចឹងអ្នកអាក្រក់ទាំងប្រមាណនិយាយណាតការពារទាំងអស់បាទតែអញ្ចឹងឯងធ្វើឲ្យប្រទេសកម្ពុជាឲ្យប្រពៃនេះទំនៀមទម្លាប់ខ្មែរខ្លាយទៅជា ក្រមរបស់ហ៊ុនសែនអស់ហើយហ៊ុនសែនចង់ពវល់ឲ្យខារទំនៀមទម្លាប់បុរាណរបស់ខ្មែរទៅជាផ្សេងអស់ឥឡូវទៅធ្វើជាប្រទេសប្រដាសំបីតែលោកនឹងមានម៉ែរួយបានហើយម៉ែរួយ យើងមើលពុទ្ធសាសនាយើងអាចមានស្ត្រីណាទៅគ្រប់គ្រងសង្ឃទេឥឡូវលេងតែងតាំងទីប្រឹក្សាទៅជាស្រីអញ្ចឹងក្រុមយាយណាទាំងអស់ហ្នឹងបាទ កុំយីណាតកុំហ៊ុនសែននឹងបានបំពល់សង្គមធ្វើឲ្យប្រទេសកម្ពុជានឹងបែកបាក់គ្នាខ្លាំងមែនទែនហើយក្រុមហ៊ុនសែនជាថាគេអ្នកធ្វើឲ្យបែកបាក់តាមពិតក្រុមហ៊ុនសែនទេអ្នកធ្វើឲ្យខ្មែរនឹងបែកបាក់គ្នាបាទគូមុខខ្មែរឲ្យខ្មែរនឹងលែងមើលមុខគ្នាចំហើយយីណាតថ្មីថ្មីនេះកំពុងតែឌៀមដាមដល់ដោយលោកជនវៀនលើកអុយក្រែន ហើយឮថាយាយណានឹងដូចជានៅសហរដ្ឋអាមេរិកដែរនៅរដ្ឋណាអត់ទេនៅនៅនៅពងនៅខ្មែរទេនៅខ្មែរប៉ុន្តែគាត់មាន ទឹកដីមានផ្ទះមានផ្ទះសម្បែងនៅសហរដ្ឋអាមេរិកដែរយាយណាដឹងណាអញ្ចឹងគាត់ដឹង ច្បាស់ហើយហើយសូមឲ្យប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកហ្នឹងអ្នក ដែលគ្រប់គ្រងហ៊ុនសែនគាត់ឈ្មោះឲ្យបានថតឲ្យច្បាស់ចាំយកទៅដាក់ឲ្យឲ្យសភាឲ្យព្រឹទ្ធសភារដ្ឋសភាសហរដ្ឋអាមេរិកនឹងមើលឲ្យច្បាស់លាស់ ព្រោះក្រុមនេះមិនមែនមកឲ្យរីកចម្រើនសហរដ្ឋអាមេរិកទេមកបំផ្លាញសហរដ្ឋអាមេរិកទេព្រោះយកលុយទៅជួយហ៊ុនសែន ការពារអំណាចដើម្បីឲ្យហ៊ុនសែនធ្វើបាបប្រជាពលរដ្ឋខ្មែរឯងធ្វើឲ្យអ្នកប្រជាតៃអញ្ចឹងក្រុមនឹងមកពួនសងំស៊ីលុយហ្នឹងមកបើកទីផ្សារមកបើកវិនិយោគអីផ្សេងផ្សេងហ្នឹងដើម្បីយកលុយទៅជួយហ៊ុនសែនវិញអញ្ចឹងជាយុទ្ធសាស្ត្ររបស់ក្រុមលោកហ៊ុនសែនទេហើយសុកអេសានក៏ចឹងដែរអ្នកដែលស្អប់ សហរដ្ឋអាមេរិកណាប៉ុន្តែលុយខ្មែរយកទេសុកអេសានយកតែលុយដុល្លារទេពេលបើកព្រឹទ្ធរដ្ឋសភាណាលុយលុយលុយការងារតំណាងរាណាអត់យកទេលុយខ្មែរយកលុយដុល្លារប៉ុន្តែស្អប់សហរដ្ឋអាមេរិកចឹងជាយុទ្ធសាស្ត្រក្រមនេះស្អប់សហរដ្ឋអាមេរិកប៉ិនរត់មករនៅបាទនៅតិចសាសមានបងប្អូនយើងប្រាក់អូនៅតិចសាសយាយយាយណាតយាយណាតនៅតិចសាសបាទពើភ័ក្រពើប្រាក់អូនៅតិចសាសអញ្ចឹងគាត់រត់មកសង្ងំនៅក្នុងទឹកដីសហរដ្ឋអាមេរិកហ្នឹង ចឹងបងប្អូនជួយឆែកមើលក្រុមហ៊ុនសែននឹងមកសង្ងំនឹងប្រមាណអ្នកហើយបាទចឹងយើងដឹងឲ្យច្បាស់ចឹងថ្ងៃ12នឹងប្រហែលជាគេបញ្ជាកូនចៅគេឲ្យមកជួបហ៊ុនសែនណាចឹងយើងតាមមើលច្បាស់បងប្អូននៅក្បែរនឹងជួយ ថត ជួយតាមមើលឲ្យបានច្បាស់លាស់ឲ្យខ្ញុំដឹងផងព្រោះខ្ញុំអ្នកមកចំណូលថ្មីហើយចង់ជួបក្រុមហ៊ុនសែននឹងណាចង់ជួបក្រុមតកូលហ៊ុននឹងបានបំផ្លាញប្រទេសជាតិឥឡូវរត់មកដល់ទីនេះមកសំងំយកសញ្ជាតិទីនេះមកសំងំរលុយ មកនៅទីនេះហើយអត់ការពារលទ្ធិជាតិតៃសហរដ្ឋអាមេរិកទេ គឺការពារជួនប្រជាការការពារកុំនេះការពារហ៊ុនសែនបាទបងប្អូនមានរិទ្ធីអុកឡែនគាត់ថានៅឡុងបិចដែរអូមានផ្ទះនៅឡុងបិចទៀតចូលមានផ្ទះពីរបីកន្លែងចឹងមិនធម្មតាកើបលុយពីសហរដ្ឋពី ខ្មែរយកមកទិញនេះរលុយនេះបានទៅជួយហ៊ុនសែនវិញចឹងបាទ ចង់រត់ចោលសន្តិភាពឯងលោកមុនអូរត់ចោលសន្តិភាពមានណាប្រមាញហើយរត់ចោលដល់នេះហើយសន្តិភាពប្រមាញរត់មកដល់នេះហើយអាបន្តិចទៀតមានច្រើនទៀតប៉ុន្តែបងប្អូនជួយមើលផងបើអ្នកឯងមកជួយឲ្យចម្រុងចម្រើនប្រជាតៃនៅកម្ពុជាអានឹងអូខេប៉ុន្តែមកបំផ្លាញកម្ពុជា ជួយការពារហ៊ុនសែនអញ្ចឹងថ្ងៃ12ហ្នឹងក្រុមគេនឹងបែបប្រមូលគ្នាចាំមើលគ្មាន បានប្រមាណទេបងប្អូន បានមកបន្តិចគ្នានឹងជួលច្រើនថ្លៃថ្លៃទៀត ចឹងបងប្អូនចាំតាមមើលទាំងអស់គ្នានឹងល្អមើលហើយហើយបងប្អូនណាស្គាល់ជួយប្រាប់ពួកយើងខ្ញុំពួកយើងខ្ញុំនឹងទៅព្រោះចង់ជួបណាក្រុមដែលការពារសន្តិភាពហេតុអីក៏រត់ចោលសន្តិភាពទៅការពារជនប្រជាការឲ្យរត់មកទៅអីព្រោះនៅកម្ពុជាមានសន្តិភាពរត់មកនេះទៅអីមកទីនេះឲ្យមានសន្តិភាពទេអីអត់មានទេ បានគាត់ខំរត់មកអញ្ចឹងបងប្អូនចាំមើលច្បាស់ចាំមើលអ្នកដែលរត់ចោលសន្តិភាព ហើយពួកគាត់ជេរយើងឆ្កែរត់ចោលស្រុកជេរពួកយើងឆ្កែរត់ចោលស្រុកប៉ុន្តែយើងជេរគាត់វិញថាពួកឆ្កែរត់ចោលសន្តិភាពឆ្កែរត់ចោលសន្តិភាពដឹងហើយបងប្អូន ហើយយើងមើលថាសន្តិភាពអីរត់មកនឹងស្អីបើមានសន្តិភាពហើយចឹងបាទមានគាត់ថានៅឡង់បិចហើយកលីហ្វ័រញ៉ាទៀតចឹងបងប្អូនដឹងហើយនេះគឺជាអ្វីដែលយើងចង់ឆ្លើយតបទៅនិយាយម៉ែនសមននិយាយម៉ែនសមនម៉ែនណាត់ បានអឺសំទោសយាយហ៊ុនស៊ីណាតបាទសំទោសមិញចាទៅតែតែអត់ក៏មិនមកដែរសាខ្សែសាខ្សែសាខ្សែទាំងអស់បាទម៉ែរួយទាំងអស់ក្រុមក្រុមម៉ែរួយហ្នឹងបាទមានបងប្អូនគេថាបំពុលខ្លាំងនៅក្នុងប្រទេសកម្ពុជាហ្មងគាត់គាត់ធ្វើអចរិតបៀបគេហៅថាអឺសុកចិត្តបលេងកពើបលេងសัตว์សាហាវអីទេប៉ុន្តែគាត់សុកចិត្តបលេងសัตว์សាហាវប៉ុន្តែគាត់បែរទៅចាប់រះសាមញ្ញចាប់ពលរដ្ឋដែលស្លូតត្រង់ដាក់គុកដាក់ច្បាប់ អានេះវាជារឿងមួយដែលគួរថាតើអឺម៉ែរួយក្រុមសុទ្ធតែបំពុលហ្មងបំពុលសង្គមនៅក្នុងប្រទេសកម្ពុជាបើបងប្អូននឹងស្រាប់ហើយបើបើមើលក្រុម របស់ពួកគាត់យាយហ៊ុនស៊ីណាតនឹងមើលជុំវិញរបស់ពួកគាត់សតតែអ្នកបំពុលសង្គមសួរថាបានផលប្រយោជន៍ស្អីបាន បានស្អីមកវិញទៅប្រក្រុមទៅសម្ដែងកហៅថារិញអីមុនអាគមស្អីស្អីវាអត់ប្រយោជន៍វាអត់ប្រយោជន៍សម្រាប់ជាតិវាមិនមែនជាផលបានចំណេញទៅដល់ជាតិទេ អ្វីដែលចំណេញទៅដល់ជាតិនេះទៅមើលរះដែលក្រៃក្រដែលពួកគាត់អឺខ្វះព្រឹកខ្វះល្ងាចហ្នឹងឲ្យសួរពួកគាត់ទៅថាតើគាត់ត្រូវការស្អីហើយមិនមែនយកលុយលក់លុយជាតិយកទៅធ្វើមានបានមកគ្រួសារធ្វើសបាយហឺហាមកសញ្ញែងដាក់ប្រជាពលរដ្ឋវិញអានេះវាជារឿងមួយដែលយើងមិនអាចទទួលយកបានទេឥឡូវគ្រាន់និយាយហ៊ុនសេណាតមួយមានផ្ទះពីរកន្លែងហ្នឹងមាននៅតិចសាហើយនឹងក្លីហ្វឡុងប៊ិចឡុងប៊ិចក្លីហ្វញ៉ាចុះយារត់ចោលសន្តិភាពដល់កបងប្អូន ចឹងជួយតាមមើលពួករដ្ឋចោលសន្តិភាពនឹងផងហើយដាក់រូបបើសិនជាបាន ផ្ទះគាត់ទៀតថតរូបផ្ទះគាត់ផុសបណ្ដោយផុសឲ្យគេដឹងមើលថាក្រុមហ៊ុនសែននេះរត់ចោលសន្តិភាពមកដល់ទីនេះច្រើនណាស់ឥឡូវបងប្អូន នៅដូចជានៅអូស្ត្រាលីឃើញថាក្រុមនឹងកំពុងទៅបំបែកប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីដែរណាពាក់ព័ន្ធនឹងក្រុមរត់ចោលសន្តិភាពហ្នឹងអញ្ចឹងបងប្អូនជួយតាមមើលទាំងអស់គ្នា ព្រោះបងប្អូនជាផ្នែកជាចំោះឲ្យ ប្រជាពលរដ្ឋខ្មែរបានដឹងផងបើមិនចឹងទេ គេនៅសង្ងំសុកស៊ីស្រួលគេនៅ ខ្មែរក៏ដេកស្រួលមកទីនេះក៏ស្រួលទៀតហើយមកទីនេះស្រួលឲ្យបានលុយពីរដ្ឋរបស់សហរដ្ឋអាមេរិកគេចិញ្ចឹមថ្លៃពេទ្យថ្លៃរត់ថ្លៃសេវាផ្សេងផ្សេងគេចិញ្ចឹមទាំងអស់ហើយរត់ទៅប្រទេសខ្មែរទៅយកលុយទៅឲ្យហ៊ុនសែនបានលុយពីហ៊ុនសែនមកលក់មានបានលក់ដីធ្លីឲ្យ បានរត់មកនេះ ចឹងរត់ចូលរត់ឡើងព្រោះក្រុមនឹងបងប្អូនពួកក្បាល2ណាពួកក្បាល2រស៊ីបំផ្លាញញើសឈាម ប្រជាពលរដ្ឋខ្មែរអញ្ចឹងនៅក្នុងប្រទេសគ្នារងទុកហើយដោយលោកជនវៀនលើកអញ្ចឹងប្រជាពលរដ្ឋនៅតាមខេត្តនៅតាមឥឡូវសួរតែគាត់សបាយគាត់ថាសន្តិភាពសបាយសួរនាការវើលសបាយប៉ុណ្ណានាការវើលសបាយមែនតើឥឡូវគាត់ចេញពីផ្ទះមកហៅឡើងឡានទៅ ដឹកទៅចោលនៅវាលឥឡូវដឹកទៅចោលនៅវាលឡើងឆ្ងាយដឹកមនុស្សទៅចាក់ចោលដឹកមនុស្សទៅចោលនៅក្នុងនៅកន្លែងវាលហ្នឹងអត់មានកន្លែង ដើមឈើជ្រកទេ កាលពីមុនមានកន្លែងជ្រកដើមឈើខ្លះតែឥឡូវដឹកគាត់ទៅចោលនៅហ្នឹងហើយអត់មានដំណោះស្រាយអញ្ចឹងនាការវើលមិនមែនជារបស់ក្រុមហ៊ុន បរទេសទេបងប្អូន គឺក្រុមរបស់ហ៊ុនសែនក្រុមហ៊ុនសែនអញ្ចឹងនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនសែននឹងហើយជាមេក្រុមហ៊ុនទាំងអស់ហ្នឹងហើយចឹងជាង100ក្រុមហ៊ុនគឺហ៊ុនសែនអ្នកទទួលខុសត្រូវចឹងពលរដ្ឋខ្មែររងគ្រោះគ្រប់កន្លែងអស់បញ្ហាដីធ្លី បញ្ហារោងចក្រកាត់ដេរបញ្ហានាការវើល បញ្ហាអីអីទាំងអស់ហ្នឹងគឺបណ្ដាលមកក្រុមហ៊ុនសែននឹងហើយហ៊ុនស៊ីណាតហ៊ុនសែននឹងហើយចឹងបងប្អូនជំជាតិខ្មែរយើងជួយផ្ដល់ព័ត៌មានល្អល្អសម្រាប់ឲ្យបងប្អូនខ្មែរយើងដឹង ផងកុំឲ្យយើងបាទបើយើងមិនចឹងទេក្រុមនឹងនៅជក់ឈាមយើងរហូតហ្នឹងបងប្អូន បាទបាទខ្ញុំខ្ញុំគ្រាន់តែជួយបន្ថែមថាតើទង្វើរបស់លោកយាយហ៊ុនសេណាតហ្នឹងថាថាអឺអាចអាចនៅថ្ងៃអនាគតឬក៏យ៉ាងម៉េចនឹងមានឲ្យឲ្យគេថាអាចធ្វើឲ្យប្រជាពលរដ្ឋឧទាហរណ៍ថាគាត់បាត់បង់ជីវិតចាស់គាត់បាត់បង់ជីវិតថាតើធ្វើអាចធ្វើឲ្យប្រជាពលរដ្ឋសោកស្ដាយយំសំណោះអាណិតរបស់គាត់ទេ ទង្វើរបស់គាត់គឺมันអាចឲ្យពលរដ្ឋខ្មែរនឹងស្រឡាញ់អាណិតអាសូរយើងមើលតែខ្ញុំនិយាយមួយគឺលោកសុកអានសុកអាននឹងគឺជាអ្នកដែលមានលុយមហាសាលនៅក្នុងប្រទេសកម្ពុជាប៉ុន្តែសុកអាននៅពេលដែលស្លាប់បងប្អូននឹងមិនទេសុកអាននៅពេលដែលស្លាប់ពលរដ្ឋនៅខេត្តសៀមរាបអត់មានស្រក់ទឹកភ្នែកទេគឺជួលចាស់ចាស់ទៅអង្គុយយំឃើញទេជួលចាស់ចាស់ទៅអង្គុយយំអារបៀបអង្គុយស៊ីឈ្នួលអង្គុយយំហ្នឹងយើងដឹងហើយអារបៀបគេដូចយំសើចំអកយំចំអកណា យំចំអកបានឲ្យទៅស្លាប់ហើយអានឹងហ៊ុនសែនហាក៏ដូចគ្នាដែរហ៊ុនហ៊ុនសែនណាទៅបើទៅពេលកិត្តិយសរបស់គាត់គាត់មិនបើគាត់គាត់តែបនគេថាធ្វើទង្វើដែលបន្សល់ទុកឲ្យគេអាណិតគេអាសូរឲ្យគេ ស្រឡាញ់ឲ្យគេទុកនៅក្នុងចិត្តអានឹងគេប្រកាសចិត្តនេះហើយប៉ុន្តែហ៊ុនសែនណានឹងគឺទង្វើរបស់គាត់នឹងគឺជាទង្វើមួយដែលធ្វើឲ្យមិនត្រឹមតែពលរដ្ឋខ្មែរស្អប់ទេគឺពលរដ្ឋពិភពលោកគេស្អប់ទៀត ចឹងក៏មើលងាយឆ្លៀនពៀនអើទៅមើលងាយដល់អ៊ុយក្រែនអីគាត់ជាទង្វើមួយដែលគេស្អប់ខ្ពើមព្រោះគេមិនមែនគេកំពុងតែមានទុកគេមិនមែនមកសប្បាយជាមួយនេះឯងទេអានឹងវាជារឿងមួយដែលមិនអាចទទួលយកបានហើយបើពេលឧទាហរណ៍ថាឧទាហរណ៍ថាគាត់បាត់បង់អាយុជីវិតនឹងមានតែគេផ្ដំទាថែមឬគឺអាចនឹងគេហៅថាគេអាចនឹងបើបើងាយពីដើមហ្នឹងគេហៅអីស្បាស់ ស្បាក់រឿនបាក់អង្គស្បាក់អំបិលមលិបញ្ជាអីចឹងបាទហ្នឹងជាបាទចែងកហើយហ្នឹងហើយត្រឹមបាទអានេះហើយបើជាទង្វើដែលគេធ្វើឲ្យគេស្អប់ខ្ពើមព្រោះមិនមែនត្រឹមតែពលរដ្ឋខ្មែរស្អប់ខ្ពើមទេធ្វើឲ្យជាតិដែលដូនតា ធ្លាប់តែ បន្សល់ទុកនូវវប្បធម៌ល្អល្អជូនដល់ពលរដ្ឋជូនដល់អ្នកចំនួនក្រោយត្រូវបានគាត់គាត់បំផ្លាញអស់ខ្សែស្រឡាយពួកគាត់ដែលកើតមកគឺកើតមកបំផ្លាញមកបំផ្លាញយើងមើលមានសល់ស្អីអវបធម៌របស់ជាតិនឹងសល់ស្អីខ្លះ តាំងពីភ្នំអាភ្នំណាដែលល្បីល្បីគឺកំតិចចោកតិចបឹងបួទលេសមុទ្រអីគឺកំតិចលុបបឹងយកជាលុយដាក់ហប៉ៅដាក់ក្រុមគ្រួសារខ្លួនឯងពលរដ្ឋក្រីក្រលហេមលហាមហើយយល់តែចែកដីបឹងតមោកឲ្យឲ្យកុលហ៊ុនទៀតបាទខ្ញុំនិយាយនិយាយរឿងដីបឹងតមោកតិចមិនព្រមរឿងមួយដែលបងប្អូនកំពុងតែឆ្ងល់ហើយកំពុងតែក្តៅកាហាយខ្លាំងដែររឿងបឹងតមោកព្រោះយើងត្រូវនិយាយតិចព្រោះជា យើងធ្លាប់ឮតារាចម្រៀងមាសសុខសភាហ្នឹងក៏ធ្លាប់បានសំណពោក៏បានសំណពោទៅហ៊ុនសែនដែរថាសូមឲ្យសម្ដេចហ្នឹងគឺទុក បាទទុកបឹងតមោកមួយរក្សាបឹងតមោកមួយហ្នឹងព្រោះជាកន្លែងដែលដក់ទឹកហើយជាកន្លែងដែលស្អាតប៉ុន្តែយើងសួរថាឥឡូវនេះបឹងតមោកហ្នឹងក្រោយពីការស្នើសុំឲ្យដាក់បឹងតមោកហ្នឹងជាសម្បត្តិរបស់រដ្ឋឥឡូវនេះគឺបឹងតមោកនឹងត្រូវបានលោកហ៊ុនសែននឹងកាត់កាត់អាបឹងហ្នឹងទៅចែកសាច់ ញាតរបស់ខ្លួនឯងម្នាក់ម្នាក់មិនចេះតិចហេតតាទេម្នាក់តិចតិចហេតតាដើម្បីលុបយកយកយកដីមកលុបចាក់ដីបំពេញលុបហើយលក់ចែកលុយគ្នាដាក់ប៉ៅសួរថាតើបឹងតមោកនឹងវាជាបឹងរបស់ហ៊ុនសែនរបស់ត្រកូលហ៊ុនឬក៏យ៉ាងម៉េចបានជាយកអាបឹងនឹងទៅទៅចែកក្រុមគ្រួសាររបស់ខ្លួនឯងហើយព្រោះកន្លែងបឹងនឹងគឺប្រជាពលរដ្ឋនៅតាមមាត់បឹងនឹងគាត់ធ្លាប់អាស្រ័យផលលើអានឹង ហើយបែរទៅជាបណ្ដេញពួកគាត់ចេញហើយយកដីចែកក្រុមគ្រួសាររបស់ខ្លួនឯងសួរមើលយើងយើងគិតគិតដាក់រដ្ឋបាទដាក់រដ្ឋបាទត្រូវហើយគ្រួសាររបស់គាត់ស្អាធ្វើការរត់ហ្នឹងគឺរត់ទាំងអស់បាទអញ្ចឹងរត់ហ្នឹងត្រូវហើយដេញពីរត់ឲ្យរត់យកដាក់រត់រត់ហ៊ុនសែនបាទអាហ្នឹងវាយើងមើលយើងមើលទៅដូចជា យើងមើលនៅកាន់ទឹកដីសហរដ្ឋអាមេរិកនេះមិនដែលឃើញនៅអាមេរិកហ្នឹងលុបបឹងលុបទន្លេកាយភ្នំជីកភ្នំយុទ្ធលក់ហើយកាន់ដើមឈើលំអត់មានអីទាំងអស់ប៉ុន្តែយកកម្ពុជារបស់យើងដែលដែលការគ្រប់គ្រងរបស់លោកហ៊ុនសែនអាបឹងតមុកដែលយើងនិយាយមិញណាជាបឹងមួយដែលធំហើយជាអ្នកកន្លែងដែលស្ទប់ទឹកបានច្រើនបំផុតនៅក្នុងនៅក្រុងភ្នំពេញតែឥឡូវត្រូវបានកាត់ រាប់រយហិតតាចែកគ្រួសាររបស់ខ្លួនឯងអានឹងវាជារឿងមួយដែលយើងកើតមើលគិតគិតទៅថាអូអឺបឹងតមោកហ្នឹងហ៊ុនសែនអ្នកជីកពីចំនួនដូនតារបស់គាត់មកឬក៏យ៉ាងម៉េចបានជិះមកដល់ចំនួននេះហ៊ុនសែននឹងយកទៅចែកកាត់កង់ចែកគ្រួសាររបស់ខ្លួនឯងលុបដើម្បីលក់យកលុយដាក់កប៉ៅធ្វើជា កម្មសិទ្ធិរបស់ខ្លួនឯងបែបនេះមិនចឹងលោកហៅបុលបាទខ្ញុំមានឆុនវៀន មិនមែនតែត្រឹមបឹងតមុកទេសំបីតែមុខវាំងណាតលេចាក់តមុកមុខវាំងហ្នឹងក៏ក្រុមហ៊ុនសែនលុបដែរលុបអត់ទាំងអស់ឥឡូវហ្នឹងហើយលោកហ៊ុនសែនបានលើកឡើងថាចុះកាលពីដើមគេលុបបឹងដែរមិនចេះបឹងរាំងអូរស័យគេលុបដែរណាគេលុបដែរមិនក៏មិនររឿងគេខ្ញុំលុបប៉ុណ្ណឹងមិនក៏ររឿងខ្ញុំចាណាអ្នកលុបកាលពីមុនវាផ្សេងចឹងប្រាប់ហ៊ុនសែនឲ្យហ៊ុនស៊ីណាតឲ្យច្បាស់កាលពីមុន ពីរឿងផ្សេងព្រោះឥឡូវនេះវារឿងសឹងព្រោះឥឡូវយើងមើលក្រុងភ្នំពេញគ្រាន់តែកើលាន់ទឹកពេញហើយទឹកពេញអញ្ចឹងបានជាយួនវាសួរថាអូរស័យនិងអូរ៉ាំពេចជីអីអូរស័យនិងអូរ៉ាំពេចណាអញ្ចឹងវាអូទាំងអស់យូរថាអូអូជីទូកពីអូស្អីទៅឥឡូវវាជីទូកមែនចឹងហ៊ុនសែនធ្វើជីទូកឥឡូវណាភ្លៀងមកមិនទាន់តែភ្លៀងទៅកើលាន់ហ្នឹងទឹកពេញផ្លូវហើយចឹងបានជា ប្រទេសកម្ពុជាយើងคล้ายទៅជាហ៊ុនសែនលក់សម្បត្តិជាតិអស់លីងសម្បីអាស្តាតអូឡ িম্প ិកឲ្យចិនធ្វើផ្ទះអឺស្អីផ្ទះល្វែងជុំវិញស្តាតអូឡ িম্প ិកអស់ឥឡូវដូចជាដូរស្តាតអូឡ িম্প ិកដូរទៅនៅឯណា ទៅទៅឆ្ងាយទេណាបងប្អូនព្រោះខ្ញុំបែកភ្នំពេញយូរដែរតែចឹងចង់ផ្លិចអត់ដឹងព័ត៌មានហ្នឹងព្រោះខាងក្នុងឥឡូវសើហ៊ានផុសទេចឹងឮថាដូរឲ្យស្តាតអូឡ িম্প ិកហ្នឹងដូរឲ្យ ចឹងបានន័យថាហ៊ុនសែនលក់ខ្ទេចខ្ទីអស់ហើយសម្បត្តិជាតិសម្បត្តិរបស់អឺប្រយោជន៍សាធារណៈហ៊ុនសែន បំផ្លាញអរលីងឥឡូវនឹងលក់ទាំងអស់ឲ្យតែដូចជាពាក់ព័ន្ធនឹងបោះរដ្ឋក្រោយលក់ទៅនៅក្រៅប្រទេសអាលក់នៅក្រៅក្រុង បាទលោកម៉ៅបុលមានបងប្អូនយើងចូលរួមខមមិនដែរគេថាភ្នំជើកាច់បាភ្នំហ្នឹង គឺលេខតិចដែរបាទអូជើកាច់បាភ្នំកៅកាមុនកៅភ្នំសាច់សហ៎ភ្នំឥឡូវហ្នឹងអស់ហើយឥឡូវទៅជាវិលវិលជើកាច់ហើយឥឡូវនេះវាត្រូវហើយបាកាច់ហើយបាបាបាអលីអញ្ចឹងបានន័យថាក្រុមហ៊ុនសែននឹងបំផ្លាញអស់បងប្អូនជើកាច់បាភ្នំសិតតែមានចម្រៀងតាបាទសិតចម្រៀងបាទចម្រៀងបុរាណបុរាណបាទមានឥឡូវអស់អលីហើយហើយឥឡូវនៅតែចម្រៀងទេនៅតែចម្រៀងតែភ្នំអស់ហើយ ហើយព្រៃវែងក៏អត់ដែរព្រៃនៅតែវាលវែងឥឡូវកាលមិនព្រៃវែងតែវាលវែងអញ្ចឹងនៅកន្លែងផ្សេងផ្សេងទាំងអស់ហ្នឹងនៅព្រៃឡង់ខ្លាយទៅជាវាលឡង់បាទសិតតែពីទុយបងខេតណាដែលសបោព្រៃឈើគឺក្រុមលោកហ៊ុនសែនដូរគ្នាទៅកាន់ព្រោះឥឡូវដូរគ្នាកាន់បាទយើងចេះលោកម៉ៅបុលឈ្មោះលោកហ៊ុនសែនផ្ទុយដែរអញ្ចឹងនៅក្នុងប្រទេសកម្ពុជា ត្រូវផ្ទុយទាំងអស់ផ្ទុយត្រូវផ្ទុយទាំងអស់ដោយថាព្រៃវែងវាទៅវាលេវាលវែងព្រៃឡង់វាទៅវាលឡង់ហើយ ដូចយើងឃើញឈើកាច់បាភ្នំវាបាអស់មែនពីដើមហ្នឹងខ្ញុំនិយាយរឿងមួយដែលបងប្អូនយើងគាត់តែងតាណាល តែងគេហៅថាពេលស្រឡាញ់គ្នាកន្លះកមុំអីស្រឡាញ់គ្នាអីតែងស្បត់ស្បែហើយស្បែស្បត់ស្បែថាបើបងមិនស្មោះនឹងអូនទេណា បងស្បត់ឲ្យឲ្យមេឃរលំភ្នំរលាយរលាយសមុទ្ររីងឈួតបាទប៉ុន្តែឥឡូវ ឥឡូវអានេះបាច់បាច់បាច់បាច់ស្បត់អញ្ចឹងទៀតទេព្រោះហ៊ានតែស្បត់គឺភ្នំនឹងអាលាយមែនព្រោះឥឡូវនេះលាយអស់មែនហ៊ានអត់ហ៊ានស្បត់អត់ស្បត់មេអលំភ្នំលាយទៀតទេ សមុទ្ររីងស្ងួតរីងស្ងួតទៀតព្រោះឥឡូវភ្នំវាលាយអស់បាទអញ្ចឹងគេឈប់ស្បត់ហ្នឹងហើយដោមុខរបរស្បើបោដោដោមុខជាបាត់បាទបាទអរគុណច្រើនមែនទែនដោយសារពេលវេលា យើងសំលមមដែរបាទ ចឹងខ្ញុំសូមអរគុណសម្រាប់ការចូលរួមរបស់បងប្អូននៅថ្ងៃនេះហើយក៏សូមអភ័យទោសពីសំណាក់បងប្អូនផងដែរនៅពាក្យពេចន៍ដែលមិនពិរោះវិសាក៏ដូចជាខុសឆ្គងកន្លែងណាសូមអធិស្ឋានពីសំណាក់បងប្អូនផងដែរហើយក៏សូមអរគុណហើយក៏សូមអភ័យទោសនៅការមិនបានអានខមមិនបងប្អូនបានគ្រប់គ្នា ហើយក៏សូមអរគុណសម្រាប់ការជួយ share ជួយចែកចម្លែកការចូលរួមជា comment ខ្ញុំឃើញគណៈបកជនក៏គាត់ចូលរួមដែរចឹងគាត់ដឹងគាត់ដឹងគាត់ដឹងគាត់ស្ដាប់តែគណៈគាត់ស្ដាប់តែព័ត៌មានដែលពាក់ព័ន្ធទៅនឹងហ៊ុនសែនតែក្នុងប្រទេសហ្នឹងក៏ស្ដាប់បានដែរហ៊ុនសែនដែរដែលលើកជើងសម្ពោធលើកជើងសម្ពោធហ្នឹងអីដល់ពេលអញ្ចឹងទៅអឺគាត់ចង់បានគាត់ចង់បានព័ត៌មានផ្សេងព្រោះព័ត៌មានពេញព្រោះយើង ចូលចិត្តនិយាយការពិតអ្នកអត់សូវនិយាយការពៀនដូចលហ៊ុនសែនទេអញ្ចឹងអញ្ចឹងហើយបានជាគណៈបព្វជិជនក៏គាត់ចូលចិត្តចឹងមើលដែរបាទខោហ៊ុនសែនឲ្យអត់ចូលចិត្តស្លៀកខោហ៊ុនសែនស្រាតខោបាទហ៊ុនសែនតែលេខខោទឹកនោមបាទអញ្ចឹងអរគុណច្រើនបងប្អូនហើយសូមជូនពរបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសតាមដានការផ្សាយរបស់យើងក៏ live show ផ្ទាល់នៅថ្ងៃនេះឲ្យជួបតែតែនឹងសេចក្តីសុខសេចក្តីចម្រើនហើយជួបគ្នានៅពេលខាងមុខពេល ក្រោយក្រោយកាពេលខាងមុខទៀតបាទសូមអរគុណទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិសេណៈកបីគ្លៀងគ្លឿនឡើងបាទយើងខ្ញុំទាំងពីរនាក់សូមអរគុណហើយសូមជម្រាបលា